បាទជាបឋមខ្ញុំបាទខុនជំរឿនសូមក្រាបថ្វាយបង្គំព្រះគុណចាស់គ្រប់ព្រះអង្គសូមជម្រាបសួរលោក តាវិជ័យបងប្អូន ជនរួមជាតិទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសបាទថ្ងៃនេះគឺខ្ញុំពេលយឺតពេលបន្តិចហើយបាទសូមអភ័យទោសបាទដោយសារល្ងាចនេះដែរគឺក្រុមការងារទទួលនេសការខ្មែរជាពិសេសបងឡុងគាត់អាចបានផ្សាយដោយសារគាត់ដូរម៉ោងធ្វើការ ចឹងខ្ញុំផ្សាយ link YouTube ក៏មិនជាអ្វីដែរបាទតែទោះយ៉ាងណាក៏សូមអត់ទោសនិងអភ័យទោសដោយបងប្អូនខ្លះគាត់ថាចង់បានពេលវេលាម៉ោងច្បាស់លាស់សម្រាប់គាត់តាមដានព្រោះគាត់ក៏មានការងារធ្វើដែរបើដឹងពេលវេលាច្បាស់លាស់គាត់ចូលរួមស្ដាប់ឬផ្ដល់យោបល់ជា comment ឬក៏យ៉ាងម៉េចចឹងណាបាទបាទតែ ខ្ញុំបាទក៏ព្យាយាមដែរបាទព្យាយាមបម្រើបងប្អូនលោកតាលោកយាយជនរួមជាតិទាំងអស់ដែរខំព្យាយាមដើម្បីឲ្យបានមានពេលវេលាបាទបម្រើជាពលរដ្ឋខ្មែរទោះរូបខ្ញុំនៅឆ្ងាយក៏បម្រើគ្រប់អ្វីដែលពួកខ្ញុំធ្វើទៅបានបាទហើយសូមជម្រាបសួរបងបងប្រុសបងស្រីលោកតាលោកយាយនៅទីនេះទាំងអស់ដែលកំពុងតែចូលរួមតាមបានទស្សនាហើយសូមជួយ like ជួយ share ដល់ កម្មវិធីខ្ញុំបាទកំពុងផ្សាយនេះដើម្បីឲ្យបងប្អូនលោកតានិយាយជ្រាបដល់មូលដ្ឋានដល់ជនបទឬក៏មាន account Facebook យើងបាញ់ព័ត៌មានតតគ្នាអំពីអ្វីដែលក្រមការងារទូទួលមនសការបានអធិប្បាយនិយាយបញ្ហាសង្គមខ្មែរបាទបញ្ហាសង្គមខ្មែរព្រោះនៅប្រទេសកម្ពុជាមែនតើទៅគឺ មានទូរទស្សន៍ច្រើនណាស់ជិត100ប៉ុស្តិ៍បាទវិទ្យុវិញ រាប់រយប៉ុស្តិ៍បាទជា2ទៅ300ប៉ុស្តិ៍តាមដាខេត្តក៏មានដែរប៉ុន្តែព័ត៌មានគឺខុសស្រឡះពី ក្រមការងារទូទួលមនសិការខ្មែរក៏ដូចជា page លោកធានសំរងស៊ីទូទួលព្រះអាទិត្យទូទួលអនឡាញផ្សេងផ្សេងទៀតដែលមាននៅប្រទេសថៃអញ្ចឹងទៅគឺខុសគ្នាដាច់ខុសដាច់មិនខុសដាច់ត្រង់ថាពួកយើងដែលជាសកម្មជនគណៈបក្សគ្រោះជាតិពួកយើង នៅជាមួយពលរដ្ឋរងគ្រោះ គឺនិយាយការពិតផ្សាយការពិតមិនផ្សាយការពារ មិនផ្សាយបំភ្លៃបំភ្លើងមូលបង្កាច់ទេគឺផ្សាយអ្វីដែលកើតឡើងនៅ ក្នុងសង្គមខ្មែរបច្ចុប្បន្នឬក៏យូរមកហើយបើយូរមកហើយនោះទៀតគឺដោះស្រាយមិនទាន់ចេញដូចបញ្ហាដីធ្លីបញ្ហារ៉ាំរៃផ្សេងផ្សេងបញ្ហាអន្តោវេសបញ្ហាព្រំដែនគឺរឿងយូរមកហើយប៉ុន្តែដោះស្រាយអត់ចេញវាវាអត់ដោះស្រាយបែរទៅជា បាត់បង់ថែមទៅទៀតអានឹងដែលក្រម អ្នកព័ត៌មានយើងឬក៏ហៅថាទូទូអនឡាញយើងមាន page លោកប្រធានសំស៊ី page ទូទូព្រះអាទិត្យ page ទូទូ New Zealand អូស្ត្រាលី page ទូទូមេស្កាខ្មែរ page អ្នកប្រយុទ្ធ page អ្នកផ្សេងផ្សេងទៀតដូចយុវជន ជាពលករនៅប្រទេសថៃពួកគាត់ក៏បាន live ខ្លះខ្លះណាមានបងអូនសុផាតបងអូនតារាបងអូនប្រុសពេជ្រឬក៏បងអូនផ្សេងផ្សេងទៀតដែលខ្ញុំអត់ចាំឈ្មោះគាត់អស់ជាពិសេសលោកបងអូនអឺគុណដេតបាទគុណដេតក៏គាត់បានផ្សាយ តែពួកគាត់ក្នុងនាមជាពលរដ្ឋអ្នកគ្រប់គ្រងស្រឡាញ់ប្រទេសជាតិណាគាត់ផ្សាយគេថាថាទូកាត់គាត់ខឹងខ្លាំងគាត់ប្រើសម្ដីជេរប្រមាថខ្លះខ្លះដោយគាត់ក៏មានកំហឹងចំពោះការឈឺចាប់របស់ប្រជាពលរដ្ឋគាត់នៅប្រទេសគាត់បាទអានេះគឺជាសេរីភាពរបស់ពួកគាត់ហ្នឹងហើយហើយពួកខ្ញុំនេះក៏ដូចគ្នាដែរថាពេលខ្លះគឺខ្ញុំក៏ ប្រឡែងយមត្តបានដែរនិយាយមែនតើទៅខ្ញុំអាញភាពស្មោះត្រង់បាទអាញភាពស្មោះត្រង់ក៏ប្រឡែងយមត្តបានដែរអញ្ចឹងសំខាន់ណាស់ព័ត៌មានរបស់ពួកយើងខ្ញុំទាំងអស់គ្នាដែលអត្ថាធិប្បាយនេះគឺសូមឲ្យបងប្អូនជ្រុបជាលោកតាវិយជួយ share ជួយ like ដើម្បីបាញ់ព័ត៌មាននេះទៅដល់លោកតាវិយបងប្អូនជ្រុបជាតិដល់យុវជនមួយចំនួនកំពុងឆ្លក់ពងវែងដែលរបបពេញកំពុងបំពុលមិនថាគ្រឿងញៀនមិនថាគ្រឿងសង្វឹងមិនថាស្រីស្រាឬក៏ប្រព័ន្ធ ហៅថា TikTok បាទរំកលែងរយៈដៃរយៈជើងរំកវីលីអូយបាទណាបាទបងប្អូនឃើញហើយសង្គមខ្មែររាល់ថ្ងៃស្ទើរតែបែកស្លុយបាទសម្រាប់យុវជនមួយចំនួនធំបាទតិចតួចណាស់ដែលយុវជនស្រឡាញ់ប្រទេសជាតិហើយឥឡូវនេះជាពលរដ្ឋបងប្អូនលោកតាយាយគាត់បារម្ភអំពីកូនចៅរបស់គាត់អំពីបញ្ហាគ្រឿងញៀននេះស្ទើរតែគ្រប់ភូមិបងប្អូនទូទាំងប្រទេសមិនមែននិយាយឃុំទេណាភូមិបាទភូមិបាទ ប្រមាណដូចជាប្រមាណម៉ឺនភូមិទេបាទខ្ញុំមិនចាំទេភ្លេចហើយបាទតួលេខមានតែខ្ញុំបានខ្ញុំដាក់ក្បែរខ្លួនបាទគឺយើងមើលឃើញថាយុវជនលើនេះអ្នកដែលមិនបានមានការងារធ្វើនៅតាមភូមិនឹងសំបីតែមន់រត់ចេញក្រៅរបងគឺបាត់ខ្លួនណាបាទយប់ឡើងឆ្កែចេញទៅក្រៅរបងបាត់ទៅឆ្មាចេញក្រៅរបងបាត់បងប្អូនរាល់ថ្ងៃនេះស៊ីតាំងពីកញ្កក់ថ្លែនហ៊ីងណាបងប្អូន ដូចយ៉ាណាបាទការស្រែកឃ្លានរបស់ពួកគាត់អត់មានខៅថាបឹងបួលុបអស់ទៅបាត់បង់មច្ឆាជាតិទៅរកមច្ឆាហូបលេខបានឥឡូវនេះសัตว์ដែលកម្រហ្នឹងគឺស្ទឹងដាច់ពូជហ្នឹងបងប្អូនពីមុនមកយើងឃើញមានសัตว์ប្រសាយសัตว์អឺប្រសាយសัตว์ហៅថាសัตว์កណ្ដុលអាកណ្ដុលកទុយវែងវែងណាបាទឬក៏សัตว์កប្រុកសัตว์អីហ្នឹងឥឡូវបងប្អូនដើររកស្រុក ខេត្តមួយចំនួនគឺដាច់ពូជអស់អត់មានសោះតែម្ដងបាទលើកលែងតែគេចិញ្ចឹមក្នុងគ្រួសារបាទដោយសារមនុស្សកតាមនុស្សនឹងស្រេកឃ្លានបាទស្រេកឃ្លានបាទសូម្បីតែកដោបនឹងក៏អត់បានទេបងប្អូនគឺវាយស៊ីខ្ទេចខ្ទីអស់ឥឡូវស្រុកខ្មែរយើងបាទអានេះបែរការស្រេកឃ្លានរបស់ប្រជាពលរដ្ឋខ្មែរដែលប្រទេសមួយ ពីមុនមកដែលសម្បូរបែបធនធានធម្មជាតិណាសត្វព្រៃធម្មជាតិច្រើនឥឡូវនេះគឺអត់សល់ទេ បាទគឺសម្បូរទៅដោយចិញ្ចឹមវិញយើងចង់ហូបចង្រិតទៅដល់ចាប់ចង្រិតអត់បានទេលោកតាយើងជំនឿជាតិគឺយើងទៅទិញចង្រិតពីអ្នកចិញ្ចឹមចង្រិតឬក៏ឈ្មួញកណ្ដាលគេទិញពីអ្នកចិញ្ចឹមមកដើរលក់តាមភូមិតាមទីផ្សារចឹងទៅណានេះហើយគឺជាកត្តាខ្វះខាតក្នុងជីវភាពចឹងហើយមិនមែនប្រជាពលរដ្ឋខ្ជិលមិនមែនប្រជាពលរដ្ឋនេះគឺគេប្រើមធ្យោបាយមួយដែលបំផ្លាញធនធានធម្មជាតិជាសត្វ កម្រសត្វដែលសម្បូរបែបពីមុនមកនោះតាមរយៈដែលជនជាតិវៀតណាមមកនៅប្រទេសខ្មែរប្រើអំពូភ្លើង បាទប្រើអំពូភ្លើងខ្ញុំនិយាយត្រង់នេះខ្ញុំមិនបាននិយាយអវិជ្ជតែខ្ញុំមិនដែលជួបប្រទេសនេះគឺខ្ញុំខ្លួនឯងផ្ទាល់ធ្លាប់ជួបប្រទេសនៅស្រុកខេត្តខ្ញុំ បាទជាអ្នកខេត្តព្រៃវែងបាទគឺជនជាតិយួន បានយកអំពូភ្លើង ជំនាន់មុនមកគឺគេដាក់គេហៅថាកាទាទូកបាទយកអំពូលភ្លើង1ម៉ែត្រដាក់កាទាទូកអញ្ចឹងពីរទៅគ្នាអញ្ចឹងគឺអាសត្វកាទាទូកហ្នឹងឃើញអំពូលភ្លើងហ្នឹងហើមកទោះចម្ងាយប្រហែលគីឡូដីហើយអាភ្លើងព្រាលព្រាលពណ៌ស្វាយហើមកបងប្អូនតែនិយាយណាបន្ទាប់មកគេធ្វើពណ៌ស្វាយលាយសទៀតគឺហៅពោះបាទពោះផលិតបាទពោះផលិតពោះវែកពោះសងសឿស្រាប់សងឲ្យតែពោះបាទគឺមកបាទគេធ្វើអាដូចថាចាប់ពោះបាទមកអញ្ចឹងគេមានភ្លើងមួយទៀតហ្នឹងណា គឺចាប់ពោះតបមកក្រោយក្រោយនេះគឺថាប្រទេសគេស្រាវជ្រាវយួនវាស្រាវជ្រាវដឹងណាបងប្អូនតើគេមានអាំពូភ្លើងដាក់ក្នុងទឹកចាប់ត្រីតម្រៃមានអាំពូភ្លើងដាក់ក្នុងទឹកចាប់ត្រីឆ្លូញមានអាំពូភ្លើងដាក់ក្នុងទឹកចាប់ត្រីទក់ណាមានអាចាប់ត្រីកភ្លៀងចូលសត់សត់ហ្មងណានេះដែរយើងមើលឃើញថាស្រុកខ្មែរយើងគេលែងដើរប្រើមើមកគេប្រើអំពូភ្លើងអគិសនីអញ្ចឹងទៅរហូតដល់ចុងក្រោយថាពិបាកដាក់យូរពេកគេក៏ប្រើម៉ាស៊ីនឆក់ បាទម៉ាស៊ីនឆក់គេដាក់ទូកពីមុខពីរទៅនេះអស់ម៉ាស៊ីនឆក់កាត់តលេអញ្ចឹងទៅហើយបន្ទាប់មកគេដាក់អួនសំណាញ់អស់ពីក្រោយមកមិនថាតាត្រីពុកម្ដាយត្រីបងប្អូនច្ដូនមួយត្រីណាចៅត្រីចិញ្ចក់ត្រីឬក៏ចៃត្រីបងប្អូនលីខ្សលបាទគឺសន្លប់ងាប់ដែតពេញទឹកហើយគេយកអួតអុកលើកដាក់សឡង់ យកទៅតែយួនកិនជាចំណីឬក៏វាធ្វើចំណីត្រីស្ដោធ្វើឲ្យមច្ឆាប្រទេសជាតិខ្មែរយើងរលំរលាយដល់បច្ចុប្បន្ននេះគឺកត្តាឆក់អគិសនីតាមដងនោះលេងនេះបាទនេះគឺខ្ញុំបានជួបផ្ទាល់នៅប្រទេសខ្ញុំបាទនេះគឺយើងនិយាយអំពីមច្ឆាឬក៏ពីពីមុនមកដែលប្រទេសកម្ពុជាយើងសម្បូរបែបទៅហៅថារុក្ខជាតិសត្វ មច្ឆាធម្មជាតិសត្វព្រៃព្រឹក្សានឹងសម្បូរបែបឥឡូវនេះបងប្អូនណាពីមុនមកស្រុកខ្ញុំព្រលឹមឡើងកុកសហើព្រងពៀតសកាកែវហើព្រងពៀតសត្វចាបសត្វរលោកព្រលឹមឡើងឮសំឡេងសត្វចាបសត្វរលោកខ្វេខ្វាក់ខ្វេខ្វាក់ឥឡូវនេះចប់ហើយបងប្អូនណាស្ងាត់ដល់ជ្រាបបាទស្ងាត់ដល់ជ្រាបយើងក៏ដល់សត្វនោះសំបីតែសត្វឆ្កែឥឡូវនេះនិចំតលតែចងខ្សែនៅផ្ទះបាទមិនបាច់តាធំទេអាប៉ិនកដៃក៏ដោយ តែរត់ចេញក្រៅរបងគេចាប់បានដឹងចប់បាត់ខ្លួនអានេះដែលខ្ញុំចង់ជម្រាបពុកម៉ែបងប្អូនថាសង្គមខ្មែរបច្ចុប្បន្ននេះ គឺគេបង្រៀនឲ្យមនុស្សចេះឆក់ចេះលួចចេះប្លន់បាទណាចេះឆក់ចេះលួចចេះប្លន់ធ្វើឲ្យមនុស្សល្ងងខ្លៅលែងមានចិត្តខ្មាស់អៀនលែងមានចិត្តព្យាយាមរកស៊ីប្រើកម្លាំងកាយវិជាចំណេះវិជា រោគស៊ីហើយដោយសារគេបំផ្លាញសេដ្ឋកិច្ចបំផ្លាញធនធានបែបហ្នឹងអស់ហើយធ្វើឲ្យមនុស្សនឹងខំប្រឹងលួចឆក់ប្លន់គ្នាបាទលួចឆក់ប្លន់គ្នាតាមចូលមនោគមវិជ្ជាដូចជាថ្នាំញៀនគ្រឿងសង្វឹងស្រុកប្រទេសកម្ពុជាយើងបងប្អូនឃើញហើយថាស្រាលុកដាច់ជាងគេបំផុតហើយសំមេដឹកនាំយើងបានរួមទាំងលោកធំលោកធំនឹងបាន កើតមុខរបររកស៊ីថាយើងផឹកស្រា ជួយសេដ្ឋកិច្ចជាតិយើង ដោយលោកហ៊ុនសែននិយាយថាផឹកស្រាទៅបរមិនផឹករកធ្វើអីណាវាអត់មាន ការអប់រំប្រជាពលរដ្ឋបែរជាលើកទឹកចិត្តនិងលើកទឹកចិត្តដល់ក្រុមហ៊ុននោះរកស៊ីស្រែបងប្អូនដឹងហើយការផឹកស៊ីស្រានេះវាប៉ះពាល់ទី1សេដ្ឋកិច្ចគ្រួសារទី2ប៉ះពាល់ដល់សុខភាព អាចកើតទីទឹកអាចដាច់ចៃឈាមខួរក្បាលខូចខ្ពះពោះវៀន ប៉ះពាល់ថ្លើមគ្រប់សពបែបយ៉ាងទាំងអស់ដល់សួរឈ្មោះហ៊ុនសែនចេញលុយមើលមែនអត់ទេគឺពលរដ្ឋខ្លួនឯងរងគ្រោះខ្លួនឯងបាទរងគ្រោះខ្លួនឯងនេះចង់ជម្រាបលោកតាវិយបងប្អូនជនជាតិគិតពិចារណាទាំងអស់គ្នាណាខ្ញុំមែនតើទៅ ខ្ញុំមកដល់ប៉ុណ្នេះស្រាក៏ខ្ញុំធ្លាប់ហូបដែរប៉ុន្តែ មានថាថាក្រឹកក្រំថ្ងៃណា ដែលខ្ញុំនឹកឃើញខ្ញុំហូបបន្តិចបន្តួចគ្រាន់តែជាការគឺថាបំបត្តិ ការអត់សពអីបន្តិចបន្តួចចឹងទៅហើយគេឈប់ទៅបើថាបរិយវិញឪពុកខ្ញុំមួយថ្ងៃជក់ពីរកញ្ចប់បីកញ្ចប់បាទឪពុកខ្ញុំជក់ខ្លាំងណាបាទភ្លៀងគោមិនក៏ដោយក៏អត់លងាបានប្រៃជក់ប៉ុន្តែសម្រាប់ខ្លួនខ្ញុំវិញបងប្អូនខ្ញុំទាំងអស់អត់មានណាចេះជក់ប្រៃបងប្អូនតែឪពុកខ្ញុំជក់ខ្លាំងណាបាទមុនគាត់ស្លាប់ពេទ្យថាសួតគាត់សល់ប៉ិនមេដៃបាទសល់ប៉ិនមេដៃបាទនេះគឺអ្វីដែលខ្ញុំចង់ជម្រាបបន្តយោជូនលោកជាតិថា ជាស្រា ជាបារីនេះគឺប៉ះពាល់សុខសុខភាពខ្លាំងណាស់បាទមិនមែនបារី ចំនួនមុនយើងដាំដើមឆ្នាំ យកមកកិនមកហាលអីធ្វើខ្លួនឯងដើម្បីឲ្យហៅថាឆ្នៃជាជាមួយ ទឹកឃុំឬក្រូចសើចក្រូចឆ្មាអីយកមូលធ្វើជាស្លឹកសកែអីអត់មានជាតិគីមីឥឡូវនេះគឺគេធ្វើជាចេញពីជាតិពុលបាទជាតិកពុលច្រើនបាទជាតិពុលច្រើនបាទអានេះខ្ញុំមិនបកស្រាយច្រើនទេគាត់ប៉ុណ្ណឹងបងប្អូនយល់ទេ បាទកាលណាគេប្រើបច្ចេកវិទ្យាទំនើបគេនឹងប្រើជាតិពុលច្រើនដើម្បីឲ្យរបស់នឹងលក់ដាច់ឬក៏តាក់ទាញឬប្រើគ្រឿងញៀននៅក្នុងជាឆ្នាំជាបរិយាជាស្រាធ្វើថាសារធាតុញៀនបើយើងផ្លេចណាដើម្បីយើងងាយចង់ញ៉ាំចង់ភ្លក់ចង់ពិសាអញ្ចឹងទៅបាទនេះចង់ជម្រាបអញ្ចឹងបាទនឹងរឿងមួយហើយខ្ញុំថ្ងៃនេះក៏បកស្រាយខ្លះខ្លះទៅលើ កម្មករនាការវឿងដែលពួកគាត់តស៊ូមតិបាទពួកគាត់តស៊ូមតិអឺដាក់ញត្តិទៅតាមស្ថានទូតប្រទេសជាតៃអឺឲ្យជួយអន្តរាគមក៏ដូចជួយដល់ពួកគាត់ដែលពួកគាត់អត់ជំនឿទៅលើក្រសួងកាងារក៏ដូចជាអត់មានជំនឿទៅលើអឺ តំណាងប្រទេសបាទអត់ជំនឿទៅលើលោកហ៊ុនសែននិយាយមែនតើទៅបាទដោយសារពួកគាត់ទាមទារឲ្យដោះលែងតំណាងពួកគាត់ជាពិសេសណាងសហជីពបាទសហជីពដែលឈ្មោះឈឹមស៊ីថោខ្ញុំបាទឈ្មោះគាត់ខ្ញុំមិនចាំទេបាទមកដល់ស៊ីថោបាទឲ្យឲ្យដោះលែងបាទដោះលែងបានគាត់ចរចាបាទបាទគាត់ចរចាពួកពួកអ្នកដែលចាប់ទៅនោះសឹកតែជាតំណាងពួកគាត់បាទជាតំណាងរបស់ពួកគាត់ ចឹងត្រឹមនេះគឺប៉ះពាល់ដល់ពួកគាត់ខ្លាំងណាស់ឥឡូវនេះយើងឃើញមានតំណាងប្រទេសអង់គ្លេសមន្ត្រីប្រចាំតំបន់អាស៊ីលោកស្រីអាម៉ាដាមីលីងមីលីងបាទបានមកទស្សនកិច្ចនៅប្រទេសកម្ពុជាហើយក៏ឃើញតំណាង សង្គមស៊ីវិលមួយចំនួនរាយការណ៍ជូនទៅលោកស្រីបាទទៅលោកស្រីថាឲ្យជួយមើលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ពាក់ព័ន្ធសិទ្ធិធ្វើនយោបាយពាក់ព័ន្ធនឹងសិទ្ធិសារព័ត៌មានត្រូវបានគេរដ្ឋបិទខ្លាំងណាស់បាទអាក្រក់ទៅអាក្រក់ទៅនៅប្រទេសកម្ពុជា បាទនៅប្រទេសកម្ពុជានេះគឺយើងបានដកស្រង់អត្ថបទចេញពីកាសែតរសំទោសពីសារព័ត៌មានអាស៊ីសេរី បានថាគេកំពុងរាយការណ៍ជូនទៅតំណាងប្រទេសអង់គ្លេសដែលជាមន្ត្រីអឺ តំណាងឲ្យអាស៊ីនេះគឺបានចុះមកទស្សនកិច្ចនៅប្រទេសកម្ពុជាបាទប៉ុន្តែលោកស្រីជួយបានបណ្ណាយបណ្ណានោះយើងចាំមើលទាំងអស់គ្នាបន្តទៀតតែខ្ញុំចង់រំលឹកបន្តិចថាកាលពីឆ្នាំ2018ក្រោយពីបោះឆ្នោតហើយលោកហ៊ុនសែនស្រឡាញ់កម្មករខ្លាំងណាស់បាទស្រឡាញ់បងប្អូនកម្មកររោងចក្រគ្រប់រោងចក្រទាំងអស់លោកហ៊ុនសែនតែងតែលើកទឹកចិត្តទៅចុះ ធ្វើបាយទឹកឬក៏ហូបអីបាយពងទាឬក៏ត្រីខអីជាមួយបងប្អូនកម្មករអញ្ចឹងទៅ ត្រង់នេះហើយបានខ្ញុំទៅសេខិបសិនក្នុងការផ្សាយនេះដាក់ថាកុំភ្លេចលោកហ៊ុនសែន បាទកុំភ្លេចលោកហ៊ុនសែនពីក្រោយបោះឆ្នោតស្រឡាញ់កម្មករខ្លាំងណាស់តើរូបភាពទាំងអស់នោះជាការសម្ដែងដែរឬទេបាទសម្ដែងមែនឬទេឬក៏ជាការពិតបាទបើការពិតហេតុអ្វីកម្មករត្រូវរងគ្រោះ រហូតទៅដល់បាត់បង់ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ ដែលធ្លាប់តែឡើងឆ្នាំនេះបែរជាបន្ថយ2ដុល្លារហើយកម្មករមួយចំនួនធំនៅប្រទេសកម្ពុជាឥឡូវឡើងមានបាតកម្មរបស់មានតែកម្មករ Naga World មួយដែលជាបុគ្គលិករាប់ពាន់អ្នកនេះដែលហ៊ានចេញ បាតកម្មបាទហើយខ្ញុំជូនរូបភាពដែលលោកហ៊ុនសែនក្រោយបោះឆ្នោតដែលពេលនោះខ្លាចពលកម្មករចេញបាតកម្មលោកហ៊ុនសែនបានយកចិត្តយកថ្លើមជាមួយ កម្មកររោងចក្រនានាបាទរោងចក្រនានានេះជារូបភាពកម្មករនៅខេត្តកំពង់ស្ពឺបាទនៅខេត្តកំពង់ស្ពឺដែលលោកហ៊ុនសែនតែងតែចុះតាមបណ្ដារោងចក្រជួបម្ដង4 5រោងចក្រចឹងទៅដាក់1000 2000អ្នកចឹងមកដើម្បីហៅថាលើកទឹកចិត្តនិង ថាគាត់នឹងសម្ដែងថាគាត់ស្រឡាញ់បងប្អូនជាកម្មករខ្លាំងណាស់បាទបងប្អូនឃើញរូបភាពទាំងអស់នេះណាបាទ ហើយបងប្អូនកម្មករឃើញចឹងក៏សប្បាយចិត្តណាបាទសប្បាយចិត្តណាបាទប៉ុន្តែអ្វីដែលគាត់រំពឹងទុកថា លោកហ៊ុនសែនស្រឡាញ់គាត់ចូលចិត្តគាត់នោះតែឥឡូវនេះវាខុសផ្ទុយស្រឡះបាទផ្ទុយស្រឡះនេះជារូបភាពណាជារូបភាពភ្ជាប់ឲ្យពុកម៉ែបងប្អូនមើល បាទមើលបានឃើញបានជ្រាបថារូបភាពដែលលោកហ៊ុនសែនថាស្រឡាញ់បងប្អូនកម្មករ កម្មកររោងចក្រកម្មករសំណង់អីវ៉ាន់ពីមុនមកនោះគឺរូបភាពបែបនេះបងប្អូនកម្មយើងជំនុំជាតិបាទនេះបាទណាតើសំណួរខ្ញុំសួរថានេះតើជាការសម្ដែងឬក៏គឺគ្រាន់តែស្រឡាញ់មែនតើបាទបើការស្រឡាញ់មែនតើខ្ញុំជឿជាក់ថាមកដល់ម៉ោងនេះកម្មករណាកាវើដែលត្រូវបានក្រុមហ៊ុនបរទេសឬក៏មានភាគហ៊ុន ប្រពន្ធលោកហ៊ុនសែនបើមានភាគហ៊ុនចឹងងាយដោះស្រាយបំផុតទៅទៀតបាទងាយដោះស្រាយបំផុតទៅទៀតដោយសារភាគហ៊ុនប្រពន្ធនៅនឹងហើយកូនគាត់នៅនឹងហើយគឺដោះស្រាយមិនពិបាកទេបាទ តែលោកហ៊ុនសែនហេតុអីបានຕົករ៉ាំរៃរាល់ថ្ងៃនេះបាទរាល់រ៉ាំរៃរាល់ថ្ងៃនេះគឺមានអ្វីនៅក្រោយខ្នងតែអស់ហ្នឹងបាទមែនតើទៅជានយោបាយហ៊ុនសែនគឺប្រើកម្មកណាការវើលបាតកម្មនេះគឺគាត់មិនចង់ដោះស្រាយ បាទមិនចង់ដោះស្រាយដោយសារគាត់ទុកឲ្យកម្មករបដកម្មបងប្អូនចាប់អារម្មណ៍នឹងកម្មករទៅប៉ុន្តែនៅពីក្រោយខ្នងនឹងគាត់មានភាពអាម៉ាស់ជាមួយប្រជាពលរដ្ឋភូមាបាទជាមួយពលរដ្ឋភូមាក៏ដូចជាជាមួយប្រទេសអាស៊ានផ្សេងទៀតដែលគេមិនសบายចិត្តដែលលោកហ៊ុនសែនប្រើឈ្មោះក្នុងនាមអាស៊ានទៅចង់ដឹកដៃលោកមៀងឡាំងចូលប្រជុំនៅអាស៊ានខាងមុខនេះបាទចូលប្រជុំខាងមុខនេះ បាទត្រង់នេះហើយយើងឃើញខ្ញុំបាននិយាយក្នុងវីដេអូមុនមុនថាជានយោបាយចិនទេលោកហ៊ុនសែនមិនចង់ទេដឹងថា ទៅភូមិមានទៅទួលការរិះគន់កោតទោសមិនថាប្រទេសកម្ពុជាពលរដ្ឋប្រទេសកម្ពុជាពលរដ្ឋភូមាយើងដឹងហើយថាមៀងអង្ឡាងជាឃាតករសម្រាប់រំគៀលរាល់ថ្ងៃរវាងប្រទេសខ្លួនឯងនិងពលរដ្ឋខ្លួនឯងបាទនេះដែលខ្ញុំចង់ជម្រាបជូនលោកម៉ែបងប្អូនជនជាតិបាទ ដឹងហើយថាទៅត្រូវបាន ប្រជាពលរដ្ឋភូមាគេ បាតកម្មដុតរូបថតប្រមាថមើងងាយណាណាយើងឃើញហើយមានតែផ្ទុះក្របបែកដុតរូបថតយករូបថតទៅជន់ជើងជន់អីទៅដុតរូបថតឡើងកណ្ដូកកោដូចភ្នំបងបងឃើញភាពជឿចាប់របស់ពលរដ្ឋភូមាដែលលោកហ៊ុនសែន ទៅលើកទឹកចិត្តនិងគ្រប់គ្រងមេឃាតកោប្រទេសគេដែលសម្លាប់ពលរដ្ឋគេជិត2000នាក់ ក្នុងនេះហើយធ្វើឲ្យហ៊ុនសែនបង្កើតសត្រូវរឹតតែច្រើនបាទរាល់ថ្ងៃមែនតើទៅខ្ញុំថាលោកហ៊ុនសែនមានសត្រូវជុំវិញទិសបាទជាពិសេសសត្រូវជាមួយប្រជាពលរដ្ឋខ្លួនឯងតែម្ដងបាទប្រជាពលរដ្ឋខ្លួនឯងហេតុអីបានខ្ញុំនិយាយត្រង់នេះដោយសារប្រជាពលរដ្ឋខ្មែរបាទប្រជាពលរដ្ឋខ្មែររាល់ថ្ងៃឈឺចាប់រឿងដីធ្លីណាកាប់សម្លាប់ចាប់ដាក់គុកប្លន់ឈូសឆាយ ដែលមិនមានការដោះស្រាយហើយ អ្នកដែលធ្វើទាំងអស់នោះសិតអាងខ្សែអាងខ្នងកូនចៅលោកហ៊ុនសែននៅពីក្រោយបាទអាងខ្សែអាងខ្នងកូនចៅលោកហ៊ុនសែនពីក្រោយហើយរឿងធំនោះទៀតគឺរឿងលុកបឹងលុកទន្លេស្ទះផ្លូវលិចទីក្រុងភ្នំពេញក៏លិចដោយខេត្តខាងលើខាងក្រមួយចំនួនដោយសារទឹកហូរមិនទាន់វាធ្វើឲ្យបាក់ទំនប់បាក់ព្រែកឬក៏លិចលង់អត់មានកន្លែងហូរចេញហ្នឹងទៅណាភាព ដឹកនាំដ៏លវងខ្លាយរបស់លោកហ៊ុនសែនធ្វើឲ្យពលរដ្ឋខ្មែរឈឺចាប់ខ្លាំងឡើងខ្លាំងឡើងឥឡូវនេះសត្រូវលោកហ៊ុនសែនមួយទៀតគឺពលរដ្ឋប្រទេសភូមា ទាំងមូលបងប្អូនហេតុអីបានខ្ញុំនិយាយថាពលរដ្ឋប្រទេសភូមាទាំងមូលហ្នឹងដោយសារលោកមៀងអង្លាំងនេះគាត់ចាញ់ឆ្នោតហើយលោកស្រីអង្សានសុជីនឹងឈ្នះឆ្នោតដល់ទៅជាង80%បាទ83 84%នោះបាទហើយលោក មេអង្លាំងគាត់ជាមេតបគ្រប់គ្រងខាងតបប៉ុន្តែគាត់ធ្វើរដ្ឋប្រហារផ្លន់អំណាចពីអ្នកកាន់មេគេហៅថារដ្ឋយុរដ្ឋមន្ត្រីបាទដោយដឹកនាំដោយលោកស្រីអង្សានជីនេះគឺចាប់ដាក់គុកហើយយកខ្លួនឯងធ្វើដឹកនាំប្រទេសមានន័យថាគាត់ចោលប្លន់អំណាចបាទប្លន់អំណាចបាទនេះក្រោយពីបោះឆ្នោតឃើញថាការបោះឆ្នោតនៅប្រទេសភូមា បាន ប្រជាធិបតេយ្យដ៏ថ្មីហើយផុយស្រួយ នឹងបានតែ3ឆ្នាំ4ឆ្នាំបាទតាមខ្ញុំដឹងមិនលើស4ឆ្នាំទេបាទគឺប្រជាធិបតេយ្យអឺរយៈពេល4ឆ្នាំដែរបាទប្រទេសប្រទេសនេះមានការជិះជាន់ធ្វើបាបយូរយូរឆ្នាំមកហើយបាទដល់ចុងក្រោយនេះលោកស្រីអង្សានសុជីដែលជាស្ថាបនិកគណៈបកប្រឆាំងដ៏ធំនៅប្រទេសភូមាបានបោះឆ្នោតឈ្នះលើលុកបាទជាង80%ឥឡូវនេះត្រូវបាននាងឡើងចាប់ដាក់គុកនិងប្លង់អំណាចរបស់គាត់ទៀតបាទ បាទនេះហើយដែលខ្ញុំចង់ជម្រាបពុកម៉ែបងប្អូនឥឡូវនេះលោកហ៊ុនសែនទៅគ្រប់គ្រងចោលបាទដោយសារហេតុអីបានលោកហ៊ុនសែនទៅគ្រប់គ្រងចោលដោយលោកហ៊ុនសែនធ្លាប់ធ្វើចោលដែរបាទធ្លាប់រដ្ឋប្រហារឆ្នាំ1997ក៏ដូចជារំលោភច្បាប់រដ្ឋធម្មនុញ្ញកម្ពុជារំលាយគណៈបកសង្គ្រោះជាតិក្នុងឆ្នាំ2017បាទ2017ផងដែរបាទនេះគឺជាចោលដូចគ្នាហើយចោលរត់រោចោលណា បាទពាក្យខ្មែរយើងគេហៅថាអានាងរត់រអាលៈខលៈរត់រអាបាក់សាមិនទេបងប្អូនតើនិយាយជុំជាតិនៅក្នុងនេះបើចេះអាហ្នឹងខ្ញុំដូចជាធ្លាប់ឮលោកតានិយាយខ្ញុំចាស់ចាស់តែមានប្រសាសន៍ណាបាទអាហ្នឹងដែលខ្ញុំសូមឲ្យបងប្អូនដឹងអញ្ចឹងបាទដឹងអញ្ចឹងថាឥឡូវនេះលោកហ៊ុនសែនមិនមែនតែ សត្រូវជាមួយពលរដ្ឋខ្មែរម្នាក់ឯងទេ ខ្លួនឯងទេតែត្រូវជាមួយពលរដ្ឋភូមាទាំងមូល បាទហើយពលរដ្ឋភូមានោះមិនមែននៅក្នុងប្រទេសភូមាតែប៉ុណ្ណោះទេមាននៅប្រទេសថៃមាននៅជប៉ុនមាននៅកូរ៉េមាននៅអាមេរិកមាននៅអូស្ត្រាលីនៅញូហ្សេឡង់នៅណាទាំងអស់គឺឲ្យតែពីជាប្រពភូមាគឺស្អប់ហ៊ុនសែនតែម្ដងបាទស្អប់មេដឹកនាំហ៊ុនសែនមកឬមន្ត្រីជួររដ្ឋាភិបាលលោកហ៊ុនសែនតែម្ដងបាទដោយសារយើងដឹងហើយថាលោកហ៊ុនសែន សំទោសដឹងហើយថាលោកមៀងអង្ឡាងនេះគឺមេឃាតករសម្រាប់ពលរដ្ឋខ្លួនឯងយ៉ាងរំគាលនៅប្រទេសភូមាហេតុអីលោកហ៊ុនសែនទៅចាប់ដៃចាប់ជើងជូនជាបរិខាពេទ្យឬក៏ជួយឧបត្ថម្ភលុយ20 30លានទៅលើប្រទេសនឹងទៀតមានន័យថាហ៊ុនសែនគ្រប់គ្រងឲ្យមៀងអង្ឡាងនឹងសម្លាប់ពលរដ្ឋភូមាបន្ថែមទៀតបងប្អូនឃើញហើយថាហ៊ុនសែននិយាយថាมัน អឺมันមកទៅហ្នឹងគឺมันឲ្យមានការបាច់បោះឲ្យទៀតទេគឺបញ្ឈប់ការបាច់បោះទៀតប៉ុន្តែគឺហ៊ុនសែនផ្ទុយស្រឡះបាទផ្ទុយស្រឡះពីអ្វីដែលលោកហ៊ុនសែននិយាយហ្នឹងគឺមិនទាន់ចេញផងគឺថ្ងៃដែលហ៊ុនសែនទៅដល់ប្រទេសភូមាថ្ងៃ7មករាហ្នឹងគឺប្រទេសភូមាបានបាញ់ពលរដ្ឋខ្លួនឯងយោធាភូមាណាស្លាប់11នាក់បាទរបួសច្រើនអ្នកទៀតបាទរបួសច្រើនអ្នកទៀតអានេះតាមអឺគេហៅថា Twitter របស់ភូមិគេផ្សាយបាទហើយនេះគឺជារូបភាពមួយដែលខ្ញុំដកស្រង់ពីកសែតនៅក្នុងស្រុកបាទកាលពីថ្ងៃទី1បាទថ្ងៃទី1ឆ្នាំអឺនេះខែខែធ្នូបាទបងប្អូនបាទឆ្នាំ2021មុនមុនមុនឆ្លងឆ្នាំនេះបាទបាទមុនឆ្លងឆ្នាំនេះលោកហ៊ុនសែន គេថាដកស្រង់មកថាមេដឹកនាំកម្ពុជាប្រកាសមិនលោកដៃផ្ទៃក្នុងមីយ៉ាន់ម៉ាបាទនេះគឺជាអ្វីដែលខ្ញុំថតទុក បាទខ្ញុំថតទុកបងប្អូនឃើញទេមកដល់ពេលនេះវាផ្ទុយពីអ្វីដែលរឿងការដឹងភូមិមុនដំបូងគេថាគេអត់លោកដៃទេមិនថាប្រទេសវៀតណាមមិនថាប្រទេសកម្ពុជាទេតែឥឡូវនេះ កម្ពុជាបែរលោកដៃទៅជួយគ្រប់គ្រងមៀងអង្លាំងបាទជួយគ្រប់គ្រងប្រទេសដែល ជាមេដឹកនាំរដ្ឋបហាជាមេឃាតករសម្លាប់រង្គាលពលរដ្ឋខ្លួនឯងដោយសម័យខ្មែរក្រហមនេះមានន័យថាហ៊ុនសែនក៏ដូចគ្នាដែរបាទគឺគាត់រំលោភបំពានទៅលើពលរដ្ឋភូមិហើយគ្រប់គ្រងឲ្យមានកម្លាំងនឹងសម្លាប់ពលរដ្ឋភូមិបន្តទៀតបាទអញ្ចឹងហើយធ្វើឲ្យក្តៅកាហាយបាទភាពក្តៅកាហាយទៅដល់ពលរដ្ឋភូមិនេះខ្លាំងឡើងខ្លាំងឡើងហ្នឹងបងប្អូនតៃជុំជនជាតិបងឃើញហើយ ការឈឺចាប់របស់ប្រជាពលរដ្ឋភូមាយើងគិតតអ្នកស្លាប់ជិត2000នាក់អ្នករបួសវិញរាប់ម៉ឺននាក់បាទហើយអ្នកជាប់គុកវិញរាប់ម៉ឺននាក់មិនទាន់ដោះស្រាយបានផងតែលោកហ៊ុនសែនបែរទៅផ្ដល់កម្លាំងចិត្តចង់ទាញលោកមៀងឡើងនឹងមកជួបជុំមួយអាស៊ាន ហើយទៅជួយគ្រប់គ្រងឲ្យលុយឲ្យកាក់ឲ្យឆ្នាំពេទ្យទៅគ្រប់គ្រងនឹងការដឹកនាំមៀងឡើងមានន័យថាគ្រប់គ្រងសម្រាប់ពលរដ្ឋភូមិអញ្ចឹងពលរដ្ឋភូមិគេក្តៅក្រហាយ ជាមួយលោកហ៊ុនសែនបាទមួយលោកហ៊ុនសែននេះខ្ញុំចង់ជំរាបពុកម៉ែបងប្អូនត្រនេះបាទអញ្ចឹងសូមអរគុណចំពោះអ្វីដែលខ្ញុំអត្ថាធិប្បាយនេះសូមប៉ុណ្ណេះចោះហើយខ្ញុំចូលចូលត្រឡប់ទៅបងប្អូនកម្មករនាការវើលបន្តិចអំពីការដាការទៀមទារហូតដល់មានការដាក់ញត្តិតាមស្ថានទូតនានានៅប្រទេសកម្ពុជានៅទីក្រុងភ្នំពេញនោះ គឺដោយសារគាត់មើលឃើញថាអត់មានដំណោះស្រាយណាមួយជូនគាត់បានសំរុំបាទបានសំរុំរហូតដល់គាត់ដើរដាក់ញត្តិដែរបងប្អូនណាណាហេតុអ្វីលោកហ៊ុនសែនដោះស្រាយប្រទេសជិតខាងពីលោកគេហៅលោកដៃទៅប្រទេសគេប៉ុន្តែប្រទេសខ្លួនឯងវិញគឺពលរដ្ឋកំពុងឈឺចាប់ឈឺចាប់ដោយការគ្រប់គ្រង អំណាចខ្លួនឯងនេះបាទអញ្ចឹងហើយបានខ្ញុំនិយាយការពីម្សិលមិញលោកហ៊ុនសែនគូខ្លួនឯងយើងស្អុយរលួយរួយរោមហើពេញខ្លួន តែចង់ទៅលៀងគូគេទៅលៀងគូមៀងឡាំងបាទប៉ុន្តែខ្លួនឯងស្អុយបាទស្អុយនឹងដូចថាភាសាខ្មែរយើងថាគិញគក់លក់ឆ្នាំស្រែងណាស្បោស្បែកខ្លួនឯងក៏ក្រឹមបាទប៉ុន្តែចង់ទៅដើរលក់ស្រាំស្រែងបង្ហាញថា ខ្លាំងបាទបងប្អូនឃើញហើយថារូបភាពទាំងអស់នេះគឺហ៊ុនសែនពេលក្រោយបោះឆ្នោត បាទក្រោយបោះឆ្នោតគឺគាត់សម្ដែងរូបភាពបាទថាស្រឡាញ់ជាតិមាតុភូមិស្រឡាញ់បងប្អូនកម្មករកាត់ដេរណាយកចិត្តទុកដាក់ទៅចុះជួបណាពង្រឹងស្មារតីតែខ្លាចពួកបងប្អូនកម្មករចេញមកបាតកម្មបាទចេញមកបាតកម្មទៅបាក់ទុកទួលព្រោះស្រុកខ្មែរយើងបងប្អូនដឹងស្រាប់ហើយកម្លាំងធំបំផុតគឺកម្មករហើយកម្មករនេះគឺបងប្អូនកម្មករ សឹងថា90%បាទលោកវិធានស្រមរង្ស៊ីតែងតែបងប្អូនកម្មករចូលរួមការបាតកម្មកន្លងមកឆ្នាំ2013គឺបងប្អូនកម្មករទាំងអស់បាទរោងចក្រណាបិទទ្វារបណ្ណាដោយគឺបងប្អូនកម្មករឬតលោកវិធានសំរងស៊ីបាតកម្មគឺបុកទម្លាយចេញរោងចក្រហ្នឹងរោងអត់ធ្វើការអត់គេឲ្យការងារអត់ទេដល់តែគាត់ស្រោះគ្នាអញ្ចឹងទៅមកជួបជុំគ្នានៅទីលានប្រជាធិបតេយ្យណាបងប្អូនតុងប្រជាពលរដ្ឋសរុបកម្លាំងចិត្ត2លាននាក់មួយថ្ងៃមួយថ្ងៃ ពីនោះកាលនោះគឺខ្ញុំបានជាខាងកងសន្តិសុខការពារបដកការពារដឹកនាំក្បួនហ្នឹងគឺខ្ញុំខ្លួនឯងហ្នឹងចាក់គេទៅចូលរួមក្នុងគណៈកម្មការគ្រប់គ្រងហ្នឹងណាបាទចឹកខ្ញុំដឹងណាចលករកម្លាំងរបស់កម្មករហ្នឹងខ្លាំងលឹះលុបចឹងហើយហ៊ុនសែនមានចរិតមួយថាគាត់នឹងសម្ដែងក្រោយការបោះឆ្នោតហ្នឹងគឺធ្វើម៉េចលួងកម្មករហ្នឹងកុំឲ្យ មានការចេញបាតកម្មបាទអញ្ចឹងគាត់ចុះជួបកម្មកររយៈពេល 14ដល់20ថ្ងៃកន្លះខែទៅតាមរោងចក្រខេត្តខេត្តក្រុងរាជធានីទៅដើម្បីកុំឲ្យពលករនឹងបោះបោឡើងរឿងមិនសบายចិត្តក្នុងការបោះឆ្នោតដែលគាត់ឈ្នះដាច់ដែលมันមានគណៈបកប្រឆាំងគណៈបកសង្គ្រោះជាតិដែលគាត់រំលាយនោះបាទនេះគឺជានយោបាយប្រជាធិបតេយ្យបាទនយោបាយប្រជាធិបតេយ្យបងប្អូនបងប្អូនឃើញហើយណាឥឡូវនេះកម្មករដូចគ្នាហ្នឹង តបតែគាត់មានអំណាចសុបពេញដៃគាត់បង្រឹងកម្លាំងគាត់ដែលហៅថាខ្មែរយើងភាសាថាជីសេះលែងដៃហើយបងប្អូនណាជីសេះលែងដៃហើយគាត់ទៅធ្វើបាបបងប្អូនកម្មករនាការវើនេះពួកគាត់ជាស្ត្រីពោះធំណាពួកគាត់ជាស្ត្រីពោះធំដែលពួកគាត់កាន់បដាសូមឲ្យគ្រប់សិទ្ធិការងារសូមឲ្យទៀមទីឲ្យមានការយក បុគ្គលិកគ្នាគាត់ចូលវិញធ្វើការវិញដែលបញ្ឈប់គ្មានច្បាប់ទម្លាប់គ្មានមូលហេតុប៉ុណ្ណឹងសោះណាណាប៉ុណ្ណឹងសោះតែគាត់ដោះស្រាយអត់បានណាបងប្អូនដោះស្រាយអត់បានណាណាហើយអត់ច្រើនទេមនុស្សជាង300នាក់បងប្អូនតាមខ្ញុំស្ដាប់ទូលេខទៅជាង300 364នាក់បាទ300អឺក្រៅផ្លូវការដែរថាវាមិនច្បាស់បាទប្រហែលជា364នាក់បាទខ្ញុំស្ដាប់ញឹកញយណាបាទ ដោះស្រាយមិនបានរហូតដល់ទុករ៉ាំរៃឲ្យច្បោកច្បល់ហើយចោតពួកគាត់ទៀតមិនដោះស្រាយជូនគាត់តាមច្បាប់ការងារតាមការគ្រប់គ្រង របស់ក្រសួងការងារឬក៏តាមក្រុមហ៊ុននោះបែរចោតពួកគាត់ធ្ងន់ធ្ងរបាទធ្ងន់ធ្ងរចោតថា មានការសុខខុបខិតជាមួយអង្គការចាត់តាំងនៅក្រៅប្រទេសណាចាត់តាំងក្រៅប្រទេសបានផ្ដល់ថវិការាប់ម៉ឺនដុល្លារឬក៏ បង្កើតក្រមបរិវត្តពណ៌ធ្ងន់ធ្ងរណាបងប្អូនលោកតានិយាយណាដល់ថ្នាក់យើងធ្វើដូចសំទោសបងប្អូនបុគ្គលិកគាត់ធ្វើបុគ្គលិកនាការវើគាត់ធ្វើអហិង្សាហើយអត់មានអាវុធអីក្នុងដៃមានតែមួកសមានតែបដាសេទៀមទាការងារគាត់ប៉ុណ្ណឹងណាហើយមេដឹកនាំប្រទេសយើងចោតពលរដ្ឋខ្លួនឯងរហូតដល់បដិវត្តពណ៌រហូតដល់មានអង្គការចាប់ តាំងធ្ងន់ធ្ងរណាធ្ងន់ធ្ងរខ្លាំងណារូបភាពទាំងអស់នេះធ្វើឲ្យខ្ញុំស្រមៃមើលយើងគិតមើលថាហេតុអីគ្រាន់តែរូបថតមួយសម្លឹកតាំងពីលោកជំទាវមូសុខួរគាត់នៅកាលនោះគាត់តាមខ្ញុំចាំគាត់នៅជាគេហៅថារដ្ឋសភា បាទក្នុងគណៈកម្មការរដ្ឋសភា ហើយត្រូវបានគណៈបកប្រជាជនហ្នឹងគេយកមកបង្ហោះបាទបង្ហោះសារថា មានការនៅពីក្រោយខ្នងបាទនៅក្រោយខ្នងហើយខ្ញុំស្ដាប់ប្រសាសន៍លោកជំទាវមួយសហួរកាលពីល្ងាចមិញគាត់រូបថតនោះគឺគាត់ឲ្យមើលសិញគាត់ជាសភាជាធ្វើការនៅគណៈកម្មការសភាអឹមគណៈកម្មការទីម៉ែនេះបាទសូមអភ័យទោសខ្ញុំបានចាំបាទបាទខ្ញុំបានចាំគឺលោកហ៊ុនសែនបានចោទថាលោកជំទាវមួសុខួរនោះគឺ គឺគឺនៅពីក្រោយខ្នងក្នុងការដែលគេហៅថាអឺធ្វើកោតកម្មនៅនាការវល់នេះ នេះហើយគឺភាពអាក្រក់មួយ នៅប្រទេសកម្ពុជាយើងតែងតែលៀបពណ៌ហើយយើងកន្លងមកតែងគណៈបកប្រជាជនតែងតែថាគណៈបកអឺសង្គ្រោះជាតិនឹងប៉ិនលៀបពណ៌គណៈបកប្រជាជនឬក៏លៀបពណ៌ចេះមួយចុះមួយប៉ុន្តែគណៈបកប្រជាជនខ្លួនឯងហ្នឹង គឺអាក្រក់អាក្រៃមែនទែនបងប្អូនអាក្រក់អាក្រៃមែនទែននោះគឺការដែលចោតចោតពលរដ្ឋខ្លួនឯងគាត់តែជាខៅថាកម្មករណាបាទគាត់ជាកម្មករហ្នឹងថារហូតដល់បង្កើតបរិវត្តពណ៌ណាកើតបនិវត្តពណ៌ឯណាយនៃគឺអាក្រក់មែនទែនបងប្អូនលោកតាជាជនជាតិគឺយើងមិននឹកស្មានថាប្រទេសកម្ពុជាយើងដែលមានមេដឹកនាំមួយមិនគោរពសិទ្ធិច្បាប់ការងារដល់បងប្អូនកម្មករហើយចោតពួកគាត់ បាទចោតពួកគាត់បន្ថែមទៀតបាទបងប្អូនមិនមិនមិនថាហេតុអីបានពួកគាត់ត្រូវ រងគ្រោះទួនទួនបែបនេះបាទរកនិយាយមែនតើថារង គ្រោះដោយមិនមានការដោះស្រាយហើយលៀបពណ៌គាត់ថែមទៀតបាទលៀបពណ៌គាត់ថែមទៀតអានេះហើយដែល បងប្អូនលោកតារាជជនជាតិពិចារណាបន្តិចមើលតើលោកហ៊ុនសែនគ្រាន់តែគេហៅថាខ្លួនឯងហ្នឹង ថតថតយកចិត្តជាមួយកម្មកររាប់ផ្លិចមិនដែលគេចោទថាយ៉ាងម៉េចផងប៉ុន្តែ លោកជំទាវមូសុខួរគាត់គាត់តែ ថតនឹងគាត់និយាយភាសាការពីល្ងាចមិញគាត់ឡាយខ្ញុំស្ដាប់ភាសារបស់គាត់គឺគាត់ថាគាត់មិនស្គាល់ប្អូនស្រីអេឈឹមសិទ្ធោនឹងផងបាទមិនស្គាល់ផងបាទគាត់ដែរស្គាល់សោះតែតែឃើញគេយករូបថតហ្នឹងមកចោទប្រកាន់គាត់ហ្នឹងគាត់អត់ដឹកស្មានបាទអត់ដឹកស្មានដល់ថាវាដល់ថ្នាក់ហ្នឹងណាហើយចោទគាត់បត់ បត់អក្រិតខ្លាំងខ្លាំងណាបងប្អូនណាចោលអក្រិតខ្លាំងខ្ញុំសូមអនុញ្ញាតលើករូបថតបងប្អូនស្រីនិងលោកជំទាវមួយស្រួលឡើងលើនេះ បាទបងប្អូនឃើញនេះបាទមានលោកអឺបងអូនស្រីឃ្លាំងសុបិនឬឈឹមបាទឈឹមស៊ីធបាទឈឹមស៊ីធបាទហើយរូបភាពនិងអាវគាត់នោះគឺជា អ្នកតំណាងរាសសិញអ្នកតំណាងរាសបាទមានន័យថាគាត់ស្ថិតនៅក្នុង ធ្វើការជាតំណាងរាសកាលឆ្នាំ2000 15 16បាទមុនរំលាយគណៈបកសង្គ្រោះជាតិគឺគាត់ជាប្រធានគណៈកម្មការមួយបាទប្រធានគណៈកម្មការមួយតែតែជួបជាមួយពលករកសិករទូទៅបាទស្ត្រីអ្នកនយោបាយដល់ទុនខ្លួនដែលមិនដែលជេរប្រមាថអ្នកណាសូម្បីតែមួយម៉ាត់គឺលោកជំទាវមូសុខួរនេះបងប្អូនណាបងតាមខ្ញុំ ជាកូនចៅគាត់បំរើគណៈបកសុជាតិហើយខ្ញុំក៏ដូចជា មិនថាដល់ថ្នាក់ជំនួយការគាត់ទេប៉ុន្តែចង់និយាយថាការងារមួយចំនួនក៏ខ្ញុំបំរើគាត់ធ្វើការជាមួយគាត់បំរើប្រជាពលរដ្ឋដែរបាទនេះយើងដឹងចរិតរបស់គាត់ថាគាត់ជាស្ត្រីទុនភ្លន់ថ្លៃធ្នូបាទអ្នកណាក៏ដោយដែលមានការកាត់តរូបភាពលោកហ៊ុនសែនឬអ្នកណាផ្សេងផ្សេងដាក់រូបតឆ្កែឆ្មាគឺលោកជំទាវមិនដែលឲ្យតម្លៃទេ ថាយើងដៀលខ្មេះគេ ថាគេអាក្រក់ប៉ុន្តែយើងនឹងយករូបភាពទៅកាត់តជាស្វាជាផ្លិចពងរូបភាពលោកហ៊ុនសែនឬអ្នកណាផ្សេងផ្សេងអញ្ចឹងអ្នកមីងគាត់លោកជំទាវគាត់តែងតែរិះគន់ថាកុំឲ្យមាន នៅក្នុងជួររបស់យុវជនយើងកុំឲ្យមានអាផ្លាត់កំណត់នឹងចោះថាយើងគេអាក្រក់ឲ្យយើងទៅអាក្រក់ជាងគេនឹងវាអត់សមរម្យនេះជាសិលធម៌របស់លោកជំទាវមួយសហួរដែលខ្ញុំធ្វើការមួយគាត់បាទធ្វើការមួយគាត់ ជិត20ឆ្នាំនេះបាទជិត20ឆ្នាំនេះគឺយើងដឹងចរិតណាស់ស្ត្រីដែលទុនភ្លុនស្ត្រីដែលធ្វើកិច្ចការបម្រើលើស្ត្រីពួកគាត់ក៏ដូចជាពលរដ្ឋទូទៅជាពិសេសលើស្ត្រីនេះគឺលោកជំទាវមួសហួរឲ្យតម្លៃហ៎បងប្អូនណាឲ្យតម្លៃអ្នកណាមិនដឹងទេប៉ុន្តែសម្រាប់ស្ត្រីគ្នាគាត់លោកជំទាវឲ្យតម្លៃបំផុតគឺចង់ឲ្យបានស្ត្រីដឹកនាំចង់ឲ្យបានស្ត្រីក្លាហានឡើងនិយាយហ៊ានថាហ៊ានធ្វើបម្រើនយោបាយបម្រើជាពលរដ្ឋដូចគាត់អញ្ចឹងបាទគាត់ឲ្យ ឲ្យក្លាហានដូចគាត់អញ្ចឹងនេះជាបំណងរបស់លោកជំទាវមូសុខួរដែលបងប្អូនជនជាតិដែលខ្ញុំចង់ជម្រាបប្រាប់អញ្ចឹងណាបាទគឺគាត់តែតែឃើញគាត់តែតែចោះជួបស្ត្រីឬក៏មានការរបួសស្នាមរងគ្រោះការរលូតកូនការកើតកូនតាមផ្លូវបានគាត់តែងតែធ្វើវីដេអូកោតទោសដល់របបក្នុងពេញក៏ដូចជាក្រសួងសុខាភិបាលជារឿយរឿយបាទជារឿយរឿយជាញឹកញាប់ខ្មែរថាញឹកញាប់បាទបាទ នេះហើយគឺជាអ្វីដែល លោកជំទាវមួសហួរតែតែលើកទឹកចិត្តដល់ស្ត្រីបាទដល់ស្ត្រីហើយបងប្អូនរូបភាពនេះមិនមែនរូបភាព3 4 5ថ្ងៃ3 4 5ខែបងប្អូនរូបភាពនេះ5 6ឆ្នាំមុនបាទ5 6ឆ្នាំមុន ហើយដូចតែមីគាត់ប្រាប់ឡាយការពលាយមិញអញ្ចឹងគឺឡាគឺជួបគ្នានៅក្នុងកម្មវិធីមួយ បាទកម្មវិធីមួយដូចជា ថ្ងៃបុណ្យសិទ្ធិនារី ឬថ្ងៃទិវាពលករឬថ្ងៃ10ធ្នូអីចឹងទៅណាបាទហើយគាត់មិនទៅស្គាល់បងអូនស្រីនោះផងបាទអត់ស្គាល់ព្រោះធម្មតាគាត់ជាអ្នកតំណាងរាជបាទជាអ្នកតំណាងរាជតែងតែបងប្អូនដែលស្គាល់គាត់មកសុំឈរថតជាមួយគាត់ជារឿងធម្មតានេះបងប្អូនលោកតានិយាយជារឿងធម្មតារបស់ប្រជាពលរដ្ឋខ្មែរដែលចង់ឃើញថតជាមួយថ្នាក់ដឹកនាំវាពិសេសដែលជាស្ត្រីលេចធ្លោជាងគេក្នុងសង្គមនយោបាយបច្ចុប្បន្ន ក៏ដូចជាសង្គមយោបាយយូរមកហើយលោកជំទាវគឺ ជា ប្រិយភាពរបស់គាត់ដែលថាมันអាចរីងស្ងួតណាគឺជាប្រិយរបស់គាត់សូម្បីតែលោកហ៊ុនសែនក៏ខ្លាចវត្តមានរបស់គាត់ដែរបាទយើងនិយាយមែនទេណាបងប្អូនតែយើងជំរាបសូម្បីតែថ្មីថ្មីកន្លងផុតទៅនេះលោកជំទាវមួយសុខួរគាត់ចំចូលមកប្រទេសកម្ពុជាដែលតុលាការប្រទេសកម្ពុជាក៏ហៅគាត់បាទក៏ហៅគាត់បាទហើយគាត់បាន ទិញសម្បត្តិយន្តហោះឲ្យត្រឹមត្រូវហើយរួចរាល់ហើយប៉ុន្តែយន្តហោះគេអត់ឲ្យគាត់ហោះមកដោយសារមានបញ្ជាពីរដ្ឋភ្នំពេញមិនឲ្យចូលប្រទេសកម្ពុជាវិញទេប៉ុន្តែតឡាការរបស់ភ្នំពេញបានកោះហៅលោកជំទាវមួសវួរឲ្យចូលសាវនាការកាត់ក្តីរឿងគាត់បាត់ពីគុបខិតមួយបរទេសឬក៏រឿងអីផ្សេងផ្សេងតាមតឡាការចោតចឹងទៅតែជារឿងកំសាកនោះគឺលោកហ៊ុនសែនខ្លាចមិនត្រឹមខ្លាចលោកប្រធានសំរងស៊ីទេបាទ ប្រជាជនជាតិគឺខ្លាចរហូតដល់លោកជំទាវមួលសុហូអាយដាមហូវ៉ាន់អាយដាមអេឆៃអៀងអាយដាមឡុងរីណារហូតដល់ដាក់ខ្លួនធ្វើឆ្កែធ្វើឆ្មាអោនក្បាលដូចសត្វដើកទៅសុំចូលរួមប្រជុំជាមួយអាយដាមឡុងរីក្នុងនោះក៏មានខ្ញុំចូលរួមប្រជុំនៅទីក្រុងបាងកកតាមរយៈប្រព័ន្ធ Zoom អាយដាមឡុងរីក៏នៅប្រទេស អាមេរិកពួកខ្ញុំនៅបង្កកក្នុងនាមយើងរាជការសម្ព័ន្ធជាយុវជនរាជធានីភ្នំពេញដែលមានយុវជនតែ14នាក់បើតែ14នាក់បាទត្រង់នេះហើយដែលយើងមើលឃើញភាពអាម៉ាស់របស់លោកហ៊ុនសែនចុងក្រោយនេះគឺធ្វើអ្វីក៏អត់ល្អបាទធ្វើអត់ល្អគឺអាក្រក់រហូតបាទអាក្រក់រហូតអ្វីដែលសំខាន់បងប្អូនឃើញថាយករូបភាពនេះមកចោទដាក់បន្ទុកលើបងអូនស្រីទាំងពីរទាំងបីនេះបាទបច្ចុប្បន្ននេះ តាមព័ត៌មានចុងក្រោយដែលខ្ញុំទទួលបាន គឺការចាប់ខ្លួនជាង20នាក់បាទជាង20នាក់24 25នាក់នោះបាទប៉ុន្តែដោះលែងវិញនៅសល់8នាក់ទៀត8នាក់ទៀតនោះគឺមានបងអូនស្រីឈឹមស៊ីធូនេះថាជាមេខ្លោបបាទគេចោតជាមេខ្លោបមកទៀតបងប្អូនណាគាត់ទៅថតជាមួយលោកជំទាវមួសហួរនេះ គេយករូបនឹងទៅវាយបហាគាត់ធ្វើជា caption ខ្មែរថាអត្តបទបាទអត្តបទនឹងវាយបហាគាត់សត្វតមេខ្លងញុះញង់បោះបោអីឲ្យពលករនាការសំទោសកម្មករបុគ្គលិកនាការវើងផុសផុលអីទៅពាក់ព័ន្ធរឿងនយោបាយចោតប្រកាន់គាត់ទោសគាត់ធ្ងន់ធ្ងរបងប្អូនបដិវត្តពណ៌ណាបដិវត្តពណ៌ធ្ងន់ធ្ងរណាអំពើមួយអត់បានទេបាទជាប់គុកដែលគាត់អត់បានដឹងខ្យល់អីឥឡូវមិនឃុំខ្លួនបដាសានគេទៅនៅក្នុងពន្ធនាគារព្រៃសរ គឺជាប់គុកបងប្អូនលោកតាយាយមិនឃុំផ្ដោះសន់គាត់តែខាត់ខ្លួនអីធម្មតាពាក់អាវអ្នកទោសណាចូលប្រិសរចូលពាក់អាវអ្នកទោសហើយត្រូវរបបនេះគ្រប់គ្រងទៀតតើពួកគាត់ក្នុងពន្ធនាគារត្រូវគេធ្វើបាបឲ្យខ្លះបងប្អូនដឹងទេថាពន្ធនាគារប្រិសរគឺគ្រប់គ្រងដោយយួនបាទយួនដែលទៅរៀនជំនាញការយួនដែលទៅរៀនយុទ្ធសាស្ត្រយុទ្ធវិធីមកសម្រាប់ខ្មែរពីយួន3 4 5ឆ្នាំមកឲ្យកាន់ផ្នែកធំធំ កាន់ផ្កាយមួយផ្កាយពីរនៅក្រសួងមហាផ្ទៃគ្រប់គ្រងនៅព្រៃសរហើយសំបីតែ បងប្អូនដែលខ្ញុំធ្លាប់ដឹងមកហ្នឹងគឺធ្លាប់ជាប់ពន្ធនាគារហ្នឹងភាកច្រើនគឺសំបីតែអ្នកទោសហ្នឹងក៏ឲ្យធ្វើប្រធានបន្ទប់ក៏លើកកូនយួនបាទលើកកូនយួនដែលជាមេឃាតកោមេគ្រឿងញៀននៅក្នុងគួនពន្ធនាគារហ្នឹងឲ្យគ្រប់គ្រងបងប្អូនយើងអ្នកទោសដូចគ្នាណាប៉ុន្តែលើកយួនឲ្យធ្វើបាទលើកយួនឲ្យធ្វើឲ្យធ្វើនឹងដើម្បីអីព្រោះឥឡូវនេះក្នុងពន្ធនាគារបងប្អូន ណាខ្ញុំមិនចង់ឲ្យនិយាយទៅវាចេះតែបែកអូហូស្ទឹងហើយរឿងនេះមិនមែនចេះតែនឹកឃើញនិយាយចេញមកបងប្អូនលោកតាយើងជនជាតិគឺនិយាយចេញពីអ្វីជាការពិតបាទយើងនិយាយខ្ញុំបាទខ្ញុំកាន់ពុទ្ធសាសនាហើយសាសនាណាក៏ខ្ញុំមិនអត់នេះដែរមិនមែនអាក្រក់ទេល្អទាំងអស់ប៉ុន្តែចង់និយាយថាខ្ញុំជាជនជាតិខ្មែរខ្មែរអង្គរហើយកាន់ពុទ្ធសាសនាអ្វីដែលខ្ញុំនិយាយការពិតបាទទាំងអស់នេះគឺនៅក្នុងពន្ធនាគាររាល់ថ្ងៃណាបងប្អូនតាមជាជនជាតិពី ចារណាទាំងអស់នេះគាត់ជាប់គុកមួយលើហើយប៉ុន្តែជាប់គុកនោះទៀតបងប្អូនមានចង់បានកន្លែងដេកសំរុំទាល់ចំណាយលុយចាប់ពី100 200ដុល្លារឡើងទៅរហូតដល់500ដុល្លារនោះបានបានកន្លែងដេកស្រួលមួយឥតការ៉ូទទឹមផែជា3ទឹកបាទ3ទឹកតម្លៃ100ដុល្លារយ៉ាងថោកបាទយ៉ាងថោកបាទឥឡូវហ្នឹងនៅក្នុងពន្ធនាគារព្រៃសរបាទមិនថាមើលមួយមិនថាមើលពីរទេបាទណា ចឹងចៅអ្នកមានលុយជាផ្សេងពួកសម្រាប់មនុស្សឬគ្រឿងញៀនណាតែគេមានលុយគេទៅទិញកន្លែងដេកគេគេទិញ2គីឡូទិញ1គីឡូ2គីឡូមិនដល់3គីឡូធំពេកវាអ្នកសេញតវាយហ្នឹងទៅតែទិញ2គីឡូទៅ6ទឹកចឹងគេអាចផ្អៀងផ្អងបានបាទអាចផ្អៀងផ្អងបានបាទចឹងនៅក្នុងពុទ្ធនីគាសូម្បីតែកន្លែងដេកទឹកប្រើប្រាស់ហើយទឹកនោះទៀតគេធ្វើរូបភាពមួយរកលុយបងប្អូនក្នុងមួយខែដាច់យ៉ាងតិចក៏មួយសប្តាហ៍ដែរ ដាច់ទឹកបាទចឹងគេយកទឹកសុទ្ធទៅលក់ក្នុងនោះក្នុងមួយធុង10000បាទមួយធុង10000ទឹកសុទ្ធបាទធុងទឹកសុទ្ធដែលមានគេហៅថា20លីត្របាទធុងពណ៌ខៀវខៀវបងប្អូននៅស្រុកខ្មែរស្គាល់ធុងទឹកសុទ្ធ20លីត្រណាបាទមួយធុង10000តម្លៃតែ5000ទេប៉ុន្តែគេឲ្យចោលនៅក្នុងនោះក៏រស់ស៊ីផ្សេងទៅលីពីផ្លូវមុខពីច្រកទ្វារពន្ធនាគារខាងមុខដីប្រហែលជា4 500ម៉ែត្រហ្នឹងចូលមកហ្នឹងគេយកតម្លៃមួយធុង5000ស្មើនឹង10000បាទ នេះជារឿងពិតនៅពន្ធនាគារព្រៃសរបាទរឿងពន្ធនាគារព្រៃសរអាហ្នឹងបានខ្ញុំថាវានិយាយទៅវាចេះតែចូលជ្រៅទៅជ្រៅទៅណាបាទមិនមែនខ្ញុំ ចេះនិយាយទៅណាយើងនិយាយពុទ្ធោធម្មោសង្ឃោបាទនិយាយកាន់ពុទ្ធសាសនានិយាយឲ្យសច្ចៈបាទមែនតែនទៅបងប្អូនយើងនៅជាប់ពន្ធនាគារមិនអត់ប្រយោជន៍ទេបាទគាត់រាយការណ៍មកប្រាប់ខ្លួនខ្ញុំបាទប្រាប់យើងខ្ញុំហើយក៏ដូចបងប្អូនយើងបានជាប់ពន្ធនាគារហើយចេញមកក៏បានប្រាប់យើងខ្ញុំ ដូចគ្នាបេះបិទអ្វីដែលខ្ញុំបានដឹងខ្ញុំបាទហើយរូបខ្ញុំខ្លួនឯងហ្នឹងក៏រងនៅការជួបរឿងបែបប៉ុណ្ណឹងដែរនៅក្នុងពន្ធនាគារកន្លងមកខ្ញុំជាប់រហូតដល់ជាង3ឆ្នាំហើយនោះចឹងរឿងអីដែលខ្ញុំមិនដឹងថារឿងពន្ធនាគារព្រៃសរមានគេហៅថាអង្គើពុករលួយស៊ីសាច់ហត់ឈាមរវាងអ្នកទោសនិងមន្ត្រីរវាងអ្នកទោសនិងអ្នកទោសរវាងមន្ត្រីនិងអ្នកទោសយ៉ាងណាគឺដឹងច្បាស់ណាបងប្អូន អារឿងរត់ការរត់ក្តីកាត់ទោសវែងលើក្រមពីច្រើនមកតិចបងលុយប្រមាណប្រមាណណាណាមេធាវីនិងប្រធានតឡាការឬចៅក្រមរកស៊ីដូចផ្សារត្រីតថ្លៃគ្នាដូចត្រីលក់លើទីផ្សារហ្នឹងគឺស្រុកខ្មែរគឺវាបែបនេះបាទតែគាត់ពួកគាត់តតាំងគ្នារវាងរឿងក្តីគាត់កាត់ទោសចោតគាត់ដោយអយុត្តិធម៌ហើយមករឿងការរស់នៅរបស់គាត់នៅក្នុងពន្ធនាគារនោះរឿងអយុត្តិធម៌មកជន់ទៀតបាទ បើមិនធ្វើតាមគេមើលទៅអ្នកណារៀងមានលុយគេបុកបន្ទប់ដូរបន្ទប់រាល់ថ្ងៃបងប្អូនពន្ធនាគារប្រេសតដូរបន្ទប់រាល់ថ្ងៃបាទអ្នកនឹងមើលទៅជួបគ្រួសារមានលុយឲ្យផ្ទេបន្ទប់ទៅរកបន្ទប់ថ្មីឲ្យបងប្អូនដឹងស្រាប់ខ្លួនពន្ធនាគារតែដូរបន្ទប់គឺទិញកន្លែងដេកបើអត់មានទិញទេគឺនឹងបាត់ខ្លងហើយដើរកន្លងចុះកន្លងឡើងធម្មតាពួកគាត់សិតតែគេអ្នកចេះដឹងអ្នករៀនសូត្រដែលជាប់គុកអយុធធម៌អីចឹងទៅឬក៏អ្នកទោស គេហៅថាគ្រឿងញៀនដែលចូលទៅគេមានមេកោយគេចិញ្ចឹមអញ្ចឹងទៅគេបើខ្លាចចាយលុយ4 500ពាន់គេនៅក្រៅគេរកលុយឲ្យមេគេមកកណោបាទនេះគឺអ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិតរបស់ចឹងសូម្បីតែកន្លែងដេកទឹកងុចក្នុងម្នាក់20000ទៅ30000តង្ហាក្នុងម្នាក់ពី10ដុល្លារទៅ15ដុល្លារបាទប្រើតង្ហាណាបោកក្អាវក្នុងម្នាក់10000 20000បាទ គេមិនមែនឲ្យយើងចេញបោកកៅទាំងអស់ក្នុងមួយបន្ទប់ឲ្យចេញ3នាក់2នាក់3នាក់អញ្ចឹងគេគិតលុយគេមានអាគេថាអាប្រធានបន្ទប់យួនហ្នឹងវាមានអនុប្រធានបន្ទប់យួនហ្នឹងទៅវាមានអាអ្នកបោកអាយយួនហ្នឹងទៅគេគិតលុយហ្នឹងឲ្យអស់បងប្អូនណាក្នុងមួយខែមួយខែអ្នកជាប់គុះហ្នឹងគឺបងលុយដូចជួលផ្ទះគេនៅអញ្ចឹងបងប្អូនដូចជួលផ្ទះគេនៅហ្នឹងបាទអានេះសូមបងប្អូនតើនិយាយជ្រាបអំពីអ្វីដែលខ្ញុំជម្រាបជូនថាភាព អយុត្តិធម៌នៅប្រទេសកម្ពុជាមិនមែនតែរឿងពលរដ្ឋខាងក្រៅទេសូម្បីតែគ្នាអស់សិទ្ធិសេរីភាពហើយហ្នឹងណានៅក្នុងពន្ធនាគារហ្នឹងក៏ធ្វើទុកបុកម្នេញគ្នាស្ទើរស្លាប់ស្ទើររស់ពេលដែលគ្នាឈឺទៅក្នុងបន្ទប់គុំគ្នាប្រាប់តែគាត់ឈឺហើយមកវាយថែមទៀតបាទមកវាយថែមទៀតណានៅបន្ទប់ជាប់ខ្ញុំចឹងឃើញគេវាយយើងស្រែកឲ្យខ្លាចថាលោកឯងវាយគេងាប់ទេគ្នាចុកបកាច់ប៉ុណ្ណឹងហើយថាគ្នាឈឺធ្វើពុត ណាថាឈឺគឺពុតផ្លាច់ថាធ្វើពុតចឹងវាយឲ្យតចង់សឡប់បាននងគ្នាឲ្យដើរក្រេតក្រូតទៅម្ដងតាមទីពេទ្យនៅក្នុងពន្ធនាគារហ្នឹងទៅដល់ទីពេទ្យហ្នឹងមានពេទ្យណាបងប្អូនហើយឲ្យថ្នាំប៉ារ៉ា2គ្រាប់វីតាមីន2គ្រាប់ហ្នឹងទៅផឹកហើយត្រឡប់មកផ្ទះវិញដោយអាហ្នឹងគេហៅថាបំបត្តិការឈឺចាប់អាគេវាយមុនហ្នឹងណាបាទអាគេមុននឹងមកហ្នឹងគេវាយមួយឆ្អែតហើយបានគេយកមកពេទ្យហើយបានឲ្យប៉ារ៉ាមួយគ្រាប់2គ្រាប់ហ្នឹងឲ្យទៅបន្ទប់វិញ នេះនៅក្នុងពន្ធនាគារបាទនៅពន្ធនាគារអានេះអត់មែនលឺគេនិយាយទេខ្ញុំខ្លួនឯងនឹងបានឃើញផ្ទាល់ភ្នែកបានឃើញឈរមើលទៀតបាទខ្ញុំបានស្រែកទៀតបាទហើយកម្មជនជំនាន់នោះពួកយើងមានគ្នាច្រើនរហូតដល់ដល់8នាក់យើងស្រែករួមគ្នាយើងថាឲ្យថាធ្វើបែបនេះវាអនុស្ធរពេកលោកឯងគ្មានចិត្តជាមនុស្សបន្តិចទេអីណាគេថាយើងកុំចេះរឿងរបស់គេហើយខ្ញុំតែងតែតវ៉ាធ្វើបាបពួកខ្ញុំខ្ញុំតវ៉ាខ្ញុំថាខ្ញុំរាល់ថ្ងៃនេះ គឺអត់តមានទោសទេបាទគឺតឡាការផ្ញើខ្ញុំនៅពន្ធនាគារទេមែនតើទៅ ខ្ញុំអត់តមានទោសទេហើយអាចមកធ្វើបាបខ្ញុំបានទេអត់រំលោភសិទ្ធិខ្ញុំបានទេបាទលោកកឹកណាដែរតឡាការមិនទាន់ចេញសារក្រមគឺខ្ញុំមានទោសទេយើងនិយាយច្បាប់រដ្ឋបាលនិយាយមិនឈ្នះខ្ញុំគេថាខ្ញុំនឹងអន់ជាងឆ្កែគាត់ចិញ្ចឹមទៀតគាត់និយាយហើយណា ខ្ញុំថាមានតែលោកឯងអន់ជាងឆ្កែឲ្យមកមើលមនុស្សក្នុងគុកធ្វើបាបគេនោះសម្រាប់ពួកខ្ញុំសិតតែជាអ្នកនយោបាយជួយជាតិគេចោទប្រកាន់ខ្ញុំជាមេដឹកនាំប្រកបប្រកម្មយ៉ាងម៉េចដាក់គុក20 30ឆ្នាំហ្នឹងប៉ុន្តែនយោបាយខ្ញុំថាមិនយូរទេខ្ញុំនឹងចេញប៉ុន្តែអ្នកឯងឯងជាប់គុកដូចអ្នកទោសដែរនៅត្រូវមើលអ្នកទោសដូចគ្នានៅហ្នឹងណាយើងតតាំងគ្នាទៅវិញទៅមកបាទហើយសុំទោសខ្ញុំចូលនិយាយ រឿងខ្លួនឯងខ្លះក៏ដូចរឿងការឈឺចាប់នៅក្នុងពន្ធនាគារខ្លះខ្លះដែលពាក់ព័ន្ធនឹងយើងមានថាទៀមទីសិទ្ធបាទសិទ្ធនៅក្នុងពន្ធនាគារដែលយើងនិយាយអំពីច្បាប់បាទច្បាប់បាទត្រង់នេះហើយធ្វើឲ្យមន្ត្រីពន្ធនាគារមួយចំនួនអត់សប្បាយចិត្តនឹងខ្ញុំប៉ុន្តែមានមន្ត្រីពន្ធនាគារមួយចំនួនធំគាត់សប្បាយចិត្តដែលពួកយើងហ៊ានតតាំងហ៊ានថាហ៊ាននិយាយត្រង់ត្រង់ទៅមកបាទត្រង់ត្រង់ទៅមកនេះសូមជម្រាបអញ្ចឹងបាទបាទ ត្រង់នេះខ្ញុំក៏សូមលើករូបភាពលោកហ៊ុនសែនដដែលបងប្អូនឃើញនេះគឺអ្វីដែលលោកហ៊ុនសែនសម្ដែងក្រោយការបោះឆ្នោតណាក្រោយការបោះឆ្នោតបាទគឺល្អបងប្អូនមើលរូបភាពទៅគេផ្សាយគ្រប់ប៉ុស្តិ៍បាទល្អមែនតើប៉ុន្តែរឿងអាក្រក់នៅក្រោយក្នុងហ្នឹងគេអត់បានផ្សាយទេបាទនេះដែលខ្ញុំចង់និយាយប្រាប់ពុកម៉ែបងប្អូនជំនុំជាតិបាទហើយមួយទៀតនោះគឺថ្ងៃនេះខ្ញុំ មើលឃើញការដែលរបបក្រុងភ្នំពេញបាទរបបភ្នំពេញបានអនុញ្ញាតឲ្យក្រុមហ៊ុនបាទក្រុមហ៊ុនមួយដែលគេថាវេរីអគិសនីនៅខេត្តស្ទឹងត្រែងបាទធ្វើវេរីអគិសនីបែរទៅបើកក្រុមហ៊ុនបើកស្តង់បាទបោះស្តង់ឈើបាទកន្លែងឃ្លាំងដាក់ឈើដល់ធំល្វឹងល្វើយបាទបងប្អូន ខ្ញុំលើករូបភាពឲ្យបងប្អូនលោកតាយើងមើលបន្តិចបាទនេះគឺជាកន្លែង stop ឈើបាទកន្លែង stop ឈើបងប្អូនមើលទៅតើប្រទេសខ្មែរយើងបើមិនរំលាយអស់ព្រៃឈើទើបវាចម្លែកណារូបភាពបែបនេះបាទណានៅខេត្តរតនគិរីដូគិរីស្ទឹងត្រែងរូបភាពវាលព្រៃឈើដែលគេកាប់យកមកគោដុំដុំត្រៀមនឹងដឹកចេញទៅប្រទេសវៀតណាមឬក៏គេដាក់កុងតឺន័រត្រៀមដឹកចេញទៅប្រទេសចិន បាទបងប្អូនឃើញទេបាទក្រុមហ៊ុនហ្នឹងគេធ្វើវារីអកិសនីទេប៉ុន្តែបែរជាបង្កើតឌីប៉ូឈើបាទឌីប៉ូឈើម្លេះស្តុកឈើយកលក់ទៅវៀតណាមវៀតណាមយកលក់ទៅអឺរ៉ុបអីចឹងទៅតើនេះយ៉ាងម៉េចបងប្អូនតើតើអ្វីទៅដែលគេហៅថាការសាធ្វើអវិរិយអកិសនីបែរជាបង្កើតពីពោឈើបាទជួយពិចារណាទាំងអស់គ្នាបាទណាពិចារណាបងប្អូនគ្នាតើប្រទេសខ្មែរយើងអាចរលាយ អស់ទៀតព្រៃឈើចុងក្រោយដោយបណ្ដាញសារព័ត៌មានអាស៊ីសេរីផ្សាយការពីម្សិលមិញបងប្អូនខ្ញុំស្រាវជ្រាវទៅឃើញរូបថតនេះហើយក៏យកមកដាក់វាជូនបងប្អូនហើយមានរូបថតផ្សេងផ្សេងទៀតច្រើនណាស់ដែលឡានរាប់រយគ្រឿងដឹកឈើសម្រុកចូលទៅប្រទេសវៀតណាមបាទប្រទេសវៀតណាមបាទហើយមាន ដឹកម៉ូតូតាមច្រករបៀងទូចទូចហ្នឹងម៉ូតូដូចបនហែតខិនហ្នឹងបងប្អូនណាឈើកំតតឹង1ម៉ែត្រ2ម៉ែត្រដឹកប្រឡយផ្ទុយគ្នាចូលទៅប្រទេសវៀតណាមនោះផ្សេងទៀតបាទនេះគ្រាន់តែជាកន្លែងបោះដុំធំទេ កន្លែងដែលស្តុបធំបញ្ជូនតឯងបាទកាប់ពីក្នុងព្រៃមកបើទុកហ្នឹងទៅបញ្ជូនតទៀតបាទបងប្អូនឃើញនេះគឺឥឡូវនេះយើងឃើញថាឈូសឆាយនៅខេត្តកំពង់ស្ពឺបាទខេត្តកំពង់ស្ពឺព្រៃដែលរសល់តិចតួចនៅខេត្តកំពង់ស្ពឺបងប្អូនឃើញហើយបាទនៅម្ដុំភ្នំបូកគោភ្នំអីហ្នឹងខេត្តកំពង់ស្ពឺហ្នឹងបាទជាប់ព្រំប្រទល់កពតបានហ្នឹងគឺឥឡូវនេះគេទៅឈូសឆាយទៀតបងប្អូនចូលទៅមើលនៅអត្ថបទ VOD បាទ VOD បានចុះផ្សាយ បាទហើយរួមខេត្តខ្ញុំមើលក្នុងខេត្តនេះមួយទៀតគឺខេត្តមណ្ឌលគិរីផងដែរបាទកំពុងបំផ្លិចបំផ្លាញព្រៃឈើបាទគឺអាជ្ញាធរអាជ្ញាធរនោះគឺខាងក្រសួងបរិស្ថានរុក្ខាប្រមាញ់នេសាទគេប្រាប់ថាគេអត់មានសមត្ថភាពក្នុងការគ្រប់គ្រងបាទនេះតែខ្ញុំស្ដាប់មើលអានអត្ថបទដែលចុះផ្សាយដោយ VOD ឬក៏ដោយអាស៊ីសេរីបាទគឺក្រសួងបរិស្ថានឬក្រសួង រុក្ខាប្រមាញ់នៃសត្វហ្នឹងគឺអត់មានលទ្ធភាពគ្រប់គ្រងព្រៃឈើបានទេដោយសារម៉េចបានគ្រប់គ្រងបាន គឺអ្នករកស៊ីឈើសុទ្ធមន្ត្រីអ្នកមានអំណាចក្រាក់ក្រាក់មានន័យថាអ្នកមានអំណាចធំធំនៅពីក្រោយខ្នងពួកគាត់សុទ្ធតែជាអចកអចែមជាកណ្ដុលទូចទូចមិនអាចជន់ជាមួយពួកខ្លាពួកតោបានទេបាទនេះហើយដែលខ្ញុំចង់ជម្រាបថាខ្មែរយើង មុនលងលោកហ៊ុនសានរលាយអំណាចទៅរលាយអស់ព្រៃឈើមច្ឆាជាតិគឺរលាយអស់គ្មានសល់ទេបងប្អូនណាយើងចង់ផ្លាស់ប្ដូរបានក៏រហូតដល់កៅថាការកសាងប្រទេសក៏លំបាកដែរដោយសារធនធានធម្មជាតិយើងអស់ហើយប្រែយើងអស់ហើយណាបឹងទន្លេត្រូវបានគេវិចលុបបិទគប់ដើម្បីឲ្យទឹកស្ទះលិចផ្ទះជាពលរដ្ឋលិចទីក្រុងភ្នំពេញ ណាហើយដល់ពេលយើងនិយាយទៅថានៅអាមេរិកកាំងកូលិចទឹកនៅបារាំងកូលិចទឹកនៅជប៉ុនកូលិចទឹកណាណាគេនិយាយទៅនឹងឆ្កុយណាសួរថាប្រទេសគេនឹងលិចទឹកភ្លៀងប្រមាណមេបានលិចទឹកភ្លៀងប្រមាណថ្ងៃបានលិចស្រុកគេមានបឹងនៅកណ្ដាលទីក្រុងបឹងនោះកន្លែងហាត់ប្រាណដើម្បីឲ្យខ្យល់ធាតុអាកាសឲ្យអាជាតិទឹកហ្នឹងទៅបំលែងជាតិពុលជាផ្សែងឡានហុយអីចឹងទៅដើម្បីកុំឲ្យប្រជាពលរដ្ឋនឹងមានបញ្ហាអាលៀកផ្លូវដង្ហើម ជួយសម្រួលដល់ប្រព័ន្ធអុកស៊ីហ្សែនកុំឲ្យមានជាតិពុលច្រើនហ្នឹងទៅណាអានេះគឺប្រទេសគេដូចនៅសហរដ្ឋអាមេរិកបានដូចបងដាលេអុយគាត់ធ្លាប់បានទូទួលនេះគាត់ថាបឹងគេគេជីកថែមគេពង្រីកបឹងឲ្យធំថែមដើម្បីឲ្យទឹកមានចំហាយទឹកមករំលាយជាតិពុលហើយតាមមាត់ទឹកនឹងទៀតគេធ្វើសួនឲ្យពលរដ្ឋគេហាត់ប្រាណណាដើរលេងកំសាន្តព័ទ្ធជុំវិញស្រុកខ្មែរវិញបងប្អូនបឹងតំពុនបឹងពងពេកបឹងតមុកចុងក្រោយ ចែកគ្នាដល់រហូតដល់23ឈ្មោះបាទតាមក្រសួងមន្ទីរណាអ្នកអង្គញាលោកអង្គញាកូនហ៊ុនសែនណាហូតដល់ក្រសួងយុតិធធទៀតបាទក្រសួងយុតិធធបាន100ហត្តាជាងបាទ100ហត្តាជាងដូចជា174ហត្តា165ហត្តាខ្ញុំមិនច្បាស់ទេបាទខ្ញុំបានផ្សាយមុនហើយបងប្អូនគឺប្រទេសកម្ពុជាដីរបស់រដ្ឋគឺរបបនេះបាន ពុះជ្រាកហែកស៊ីដូចសាច់មាន់បងប្អូនអស់រលាយគ្មានសល់បាទអស់រលាយគ្មានសល់យកទៅធ្វើទ្របឯកជនអស់បាទណាតិចទៀតគេនឹងរើសាដើមគោបាទសាដើមគោយកទៅដាក់បឹងតមោកកំពង់លុបបាទសាដើមគោត្រូវដីសាដើមគោត្រូវបានត្រូវប៉ាន់ទៀតណាណាសាដើមគោបងប្អូនសាដើមគោតិចទៀតទឹកភ្នែកតវ៉ាទៀតណាបាទគេរើយកទៅដាក់នៅបឹងតមោកដែលគេកំពុងអប់រងដែរសាលារាជពេញគេដូរពីសាដើមគោនៅ ឡើយហ្នឹងទៅដាក់នៅបឹងទំនោកនេះបើតាមខ្ញុំដឹងព័ត៌មានមកបាទអាហ្នឹងសូមបងប្អូនជ្រាបបាទនេះឬដំបូលសន្តិភាពដែលជាពរដ្ឋជួបការឈឺចាប់ជារៀងរាល់ថ្ងៃបាទខ្ញុំមែនតើទៅខ្ញុំនិយាយដដែលដដែលថាជាពរដ្ឋខ្មែរមួយចំនួន ដែលគាត់មានខួបង្កងបាទខួបង្កងគាត់តែងថាពួកយើងប្រឆាំងកាប់មុខពួកយើងនិយាយឲ្យតែលឺលឺពួកយើងនឹងចង់បានប្រជាប្រិយប៉ុន្តែទស្សនភាពជាក់ស្ដែងនៅប្រទេសកម្ពុជាវាមានចឹងពិតមែនអត់បាទសំណួរខ្ញុំសួរថាមានអត់គឺអ្វីដែលខ្ញុំមើលឃើញជាជ្រុងមួយបានតែ20ឬ30%ទេលើសនឹងទៀតគឺពលរដ្ឋរាល់ថ្ងៃឈឺចាប់បាទ គាត់ម្សិលមិញខ្ញុំឡាយចប់បងប្អូនខលមកថាបងនិយាយត្រូវណាប៉ុន្តែបងនិយាយមិនទាន់អស់ហើយមានរឿងជាច្រើនជានឹងទៀតណាកន្លែងខ្លះគេចូលទៅយកដីគាត់ហើយអត់ឲ្យផ្សាយទៀតហ៊ានផ្សាយគេវាយទូរស័ព្ទគាត់បែកខ្ទេចយកទូរស័ព្ទគាត់បាត់ឬក៏គេគម្រាមហែកចាប់គាត់ថែមទៀតយកដីគាត់ដុតផ្ទះគាត់ហើយហ្នឹងអត់ឲ្យគាត់ផ្សាយទៀតបងប្អូនតើយល់ជុំជាណានេះនៅសង្គមខ្មែរបច្ចុប្បន្នសង្គមខ្មែរបច្ចុប្បន្នបងប្អូនណា មិនមែនមិនមែនមិនមែនធម្មតាទេបាទហើយបើយើងមិនមិនមិនដឹងថារបបនេះប្រេផ្សៃប៉ុណ្ណាគឺអត់បានទេបងប្អូនថ្ងៃនេះជឿហើយថាបងប្អូនគួរខ្វាតកោមួយចំនួនហ្នឹងមិនទាន់ដល់ប៉ះគ្រួសារគាត់ដោះគ្រួសារទូទៅណាប៉ះគ្រួសារទូទៅខ្ញុំលើកឧទាហរណ៍មួយ នៅស្រុកកដាស្ទឹងឬក៏នៅក្នុងខេត្តកដាក្រុងតាខ្មៅ បែបដែលលោកហ៊ុនសែនតំបន់អភិវឌ្ឍពលានយន្តហោះថ្មីពេលដែលគេឈូសឆាយតម្រង់តូចគឺពលរដ្ឋមួយចំនួនប្រហែលជា2 300គ្រួសារទេតែគាត់ចេញតវ៉ាអាម្នាក់ផ្សេងផ្សេងទៀតគាត់អត់ចេញតវ៉ាគាត់ថាមិនប៉ះដីអញនោះទៅឈឺក្បាលហាលថ្ងៃស្អីណាដល់តែពេលគេពង្រីកពលានយន្តហោះធំទៅធំទៅដីបានថ្លៃរហូតដល់មួយការ៉េ5600ដុល្លារឲ្យគាត់មួយការ៉េ6ដុល្លារតវ៉ាចំក្រោយចាប់ដាក់គុក30 40នាក់ទៅ ណាចាប់ដាក់គុក30 40នាក់ទៅគឺឡើងដល់8ដុល្លារដោះលែងវិញសន្យាអញ្ចឹងទៅឈប់តវ៉ាឈប់អីទៅឥឡូវភូមិនឹងមិនត្រឹមយកដីស្រែពួកគាត់ទេសូម្បីតែភូមិនឹងក៏ស្ថិតនៅក្នុងដីពលានយន្តហោះថ្មីដែរចឹងអ្នកដែលថាពីមុនមិនឈឺឆ្អាលនោះឥឡូវនោះគាត់យំអត់ចេញបងប្អូនគាត់យំអត់ចេញនៅដល់តំបន់អភិវឌ្ឍពលានយន្តហោះថ្មីដែរគម្រោងរស់ចិនដែលយកឈ្មោះលោកពងខៀងសែទៅឈរឈ្មោះនោះក៏ពិត ទាំងអស់ហ្នឹងគាត់តែជានយោបាយរបស់លោកហ៊ុនសែនទេនយោបាយរវាងពលានយន្តហោះថ្មីនិងពលានយន្តហោះពូចន្ទងចាស់ដោយសារពលានយន្តហោះពូចន្ទងចាស់ហ្នឹងវាមានជាប់កុងត្រាជាមួយប្រទេសបារាំង75ឆ្នាំអញ្ចឹងវានៅសល់30 40ឆ្នាំទៀតនោះបានវាផុតកំណត់អញ្ចឹងវាអត់ចំណេញដោយសារធម្មតាចិនវាវានយោវាចង់ដឹកតំណែងអាត់កបាំងលាក់កបាំងអីចឹងទៅ ជាមួយប្រទេសកម្ពុជានាំក្របឬក៏នាំមនុស្សចេញចូលខុសច្បាប់យ៉ាងម៉េចយ៉ាងម៉េចហ្នឹងគឺអត់ចាំឲ្យដឹងចឹងគេកើតពលានយន្តហោះថ្មីមួយទៀតនៅក្បែរផ្ទះលោកហ៊ុនសែននៅក្រោយផ្ទះលោកហ៊ុនសែនតែម្ដងបាទអានេះដែលយើងដឹងតាមរយៈមន្ត្រីរបស់គណៈបកប្រជាជនដែលពួកគាត់ធ្វើកាយការនៅក្នុងនោះក៏ប្រាប់មកថានេះជានយោបាយមួយតិចទៀតទៅខ្មែរយើងរងគ្រោះខ្លាំងខ្លាំងឡើងឃើញរាល់ថ្ងៃបងប្អូនតាយើងក្រុមហ៊ុន ចិនមួយចំនួនបានដៃរកស៊ីណារហូតបើក ផលិតគ្រឿងញៀនយ៉ាងចំហចាប់គ្រឿងញៀនគាត់នៅកំពង់សោមួយសំទុះនៅកំពង់ស្ពឺមួយរហូតដល់80តោនណាគាត់នៅខណ្ឌទូចមួយខណ្ឌដែលមានតែ8សង្កាត់ខណ្ឌច្បារអំពៅថ្មីថ្មីនេះថ្ងៃទី30ខែធ្នូនេះចាប់នៅបុរីពេញហួតខណ្ឌច្បារអំពៅសង្កាត់និរោធនេះបងប្អូនណាប្រហែល70គីឡូ80គីឡូបាទ ប្រហែលគីឡូខ្ញុំផ្លេចទៅបាទសម្មិញខ្ញុំបានអានមួយសាហើយបាទគឺចាប់គ្រឿងញៀនបាទมันធម្មតាទេលោកតាយាយបងប្អូនក្នុងជាតិបើយ៉ាងយ៉ាងនេះប្រទេសជាតិយើងมันរលាយទឹកចម្លែកបាទมันរលាយទឹកចម្លែកបាទមិន70 30 10គីឡូបងប្អូន350គីឡូនៅបុរីពេញហួតថ្មីថ្មីនេះ350គីឡូបាទនៅ សង្កាត់និរោធនៅក្នុងបុរីពេញហួតណា ហើយបើគ្រឿងញៀនយ៉ាងយ៉ាងហ្នឹងតើប្រទេសជាតិយើងមិនទៅស្អីហើយរាល់ថ្ងៃហ្នឹងណាហើយគ្រឿងញៀននោះទៀតគេប្រាប់ថានឹងត្រៀមនាំចេញទៅក្រៅប្រទេស បាទត្រៀមនាំចេញទៅក្រៅប្រទេសទៀត350គីឡូហ្នឹងបាទទៅជាប្រទេសកម្ពុជានឹងคล้ายជាប្រទេសផលិតគ្រឿងញៀននៅអាស៊ីឥឡូវហ្នឹងបាទបងប្អូនឃើញនៅអាស៊ីយើងមានណាផ្សាយដែលគ្រឿងញៀនណាមាន80តោនចាប់បាន 1គីឡូ2គីឡូ4 5គីឡូ10គីឡូអស់ប្រទេសវៀតណាមចាប់គេបាញ់ចោលចាប់បាញ់ចោលចាក់ឆ្នាំសម្រាប់ចោលអ្នកដែរបើផ្លាញមុខមាត់កិត្តិយសប្រទេសគេឬបំផ្លាញសុខភាពពលរដ្ឋគេវៀតណាមមិនថាខ្មែរថាចិនអាមេរិកកើតទេតែចាប់បាននៅវៀតណាមគេសម្រាប់ចោលទេព្រោះច្បាប់គេចឹងហ្មងទៅឯជនជាតិអីក៏ដោយតែរកស៊ីខុសច្បាប់ស្រុកគេគឺចាក់ឆ្នាំសម្រាប់ចោលឬក៏បាច់សម្រាប់ចោលណាហើយយើងខប់ឃើញវីដេអូដែលគេសម្រាប់នោះពាក់ព័ន្ធនឹងពួករកស៊ីគ្រឿងញៀន ក៏ដូចនៅប្រទេសចិនចឹងណាបាទនេះហើយដែលខ្ញុំជម្រាបពុកម៉ែបងប្អូនមកជ្រាបបាទដល់ជ្រាបអំពីអ្វីដែលស្វរភ្នំពេញកំពុងតែបង្កើតអរិយភាពជាមួយបរទេសផង បង្កើតឲ្យចលាចលក្នុងប្រទេសផងបង្កើតឲ្យពលរដ្ឋខ្មែរពង្វេងវាន់តាមរយៈគ្រឿងញៀនបែកស្ទេអារម្មណ៍លែងខ្វល់ខ្វាយពីនយោបាយណា នេះគឺជាការសម្លាប់ខ្មែរយ៉ាងឈាមត្រជាក់ខ្មែរក្រហម គេសម្លាប់មនុស្សបោកកុមារទៅគល់ថ្នោតវាយមនុស្សនឹងគល់រស័យប៉ុន្តែសម័យនេះគេសម្លាប់មនុស្សតាមបែបវិទ្យាសាស្ត្របាទតាមបែបវិទ្យាសាស្ត្រគឺប្រើថ្នាំគីមី ប្រើគ្រឿងញៀនណាប្រើគ្រឿងញៀនហើយថ្ងៃនេះទៀតប្រហែលម៉ោងមុននេះតាមខ្ញុំដកស្រង់ព័ត៌មានលោកហ៊ុនសែនបានខ្ចីលុយពីប្រទេសជប៉ុនបាទ ខ្ញុំសញ្ញាឲ្យថ្មីថ្មីនៅថ្ងៃនេះឬក៏ពីម្សិលមិញបើតាមខ្ញុំដឹងបែបថ្ងៃនេះបងប្អូនខ្ចីលុយពីប្រទេសជប៉ុនគឺចំនួន100 185លានដុល្លារបាទហើយក្នុងនោះការខ្ចីនោះទៀតគេថាយកមកជួយស្ដារជីវភាពពលរដ្ឋក្រីក្ររងគ្រោះកូវីដឬពលរដ្ឋសហគមន៍ជនជាតិភាគតិចបាទ បងប្អូនតាមដានទាំងអស់គ្នាតើលុយ180លានដុល្លារនោះមកជួយពលរដ្ឋក្រីក្រកំពុងជួបបញ្ហាកូវីដដែរឬទេ ចាប់ពីពេលនេះតទៅ បាទ185លានដុល្លារមិនធម្មតាបងច្រើនណាស់បាទច្រើនណាស់ណាខ្ចីពីប្រទេសជប៉ុនបាទបងប្អូនបើចង់ជ្រាបច្បាស់ចូលទៅមើលព័ត៌មាន VOD បាទខ្ញុំនិយាយខ្ញុំមានអំណះអំណាងខ្ញុំមានផោះតាងផ្សាយនៅ VOD មិនមែន VOD គេបង្កើតព័ត៌មានចុះផ្សាយបងប្អូនលោកដៅយុជនជាតិគឺគេបានព័ត៌មានខាងរដ្ឋាភិបាលគេថតបានសកម្មភាពទាំងអស់ហ្នឹងធ្វើជាអត្ថបទបង្ហោះសារហ្នឹងខ្ញុំបានអានតាម VOD បាទព័ត៌មាន VOD ដែលកំពុងផ្សាយនៅប្រទេសកម្ពុជាបាទបងប្អូនតែតាមដានទាំងអស់គ្នាប្រជាពលរដ្ឋដែលឆ្លងកូវីដសពថ្ងៃកំពុងតែខ្វះខាតលោកហ៊ុនសែនយកលុយទៅជួយប្រទេសវៀតណាមចិត្តកន្លះលានដុល្លារ យកទៅជួយប្រទេសឡាវជាង10លានដុល្លារ12 13លានដុល្លារយកទៅជួយប្រទេសភូមា20លានដុល្លារយកជួយប្រទេសថៃប្រហែលខ្ញុំអត់ចាំទេតែមានវាក់សាំងមានអីទៀតជួយឡាវហ្នឹងមានវាក់សាំងប្រហែលសែនដុសអីចឹងខ្ញុំដឹងប៉ុន្តែខ្ញុំមិនបានចាំតួលេខទេតែឥឡូវលោកហ៊ុនសែនបែរយកឈ្មោះជាពលរដ្ឋក្រីក្ររងគ្រោះកូវីដឬបងប្អូនជនជាតិភាគតិច ថាខ្វះខាតជីវភាពរស់នៅរំបាកវេទនាទៅខ្ចីលុយជប៉ុនថ្ងៃនេះបានចុះផ្សាយ5ម៉ោងមុនបាទ4 5ម៉ោងមុននេះគឺ185លានដុល្លារបងប្អូន185លានដុល្លារអ្នកណាអ្នកសងហ៊ុនសែនអ្នកខ្ចីយកឈ្មោះពលរដ្ឋខ្មែរមួយទាំងមូលប្រទេសទាំងទូទាំងប្រទេសយកទៅខ្ចីជប៉ុនតសងវិញពលរដ្ឋអ្នកសងតែលុយអ្នកណាអ្នកចាយគឺពលរដ្ឋខ្មែរទាំងមូលអ្នក ដល់សុំទោសអ្នកណាអ្នកសងពលរដ្ឋខ្មែរតែមូលអ្នកសងប៉ុន្តែអ្នកណាអ្នកចាយគឺលោកហ៊ុនសែនជាអ្នកចាយ បាទលោកហ៊ុនសែនជាអ្នកចាយនេះសូមឲ្យពុកម៉ែបងប្អូនពិចារណាពិចារណាហើយបងប្អូនតាមដានមើលបន្តទៀតថាតើ185លានដុល្លារជ័យពីជប៉ុនថ្ងៃនេះសញ្ញេបកគលលុយនេះតើបានជួយដល់ពលរដ្ឋត្រង់ណាខ្លះណា គឺអត់ទេបងប្អូនភាគតិចណាស់គឺលុយនេះគឺគេមកពង្រឹងអំណាចរបស់គេពង្រប់នៅអ្វីដែលក្នុងឆ្នាំ2022នេះលោកហ៊ុនសែនចាយលុយរហូតដល់8500លានជាងបាទ8500លានជាងហ្នឹងត្រូវរកលុយជំនួយមិនជំនួយហ្នឹងនេះគឺរកលុយកម្ចីពីបរទេសយ៉ាងតិច3500លានដើម្បីបង្ក្រប់លុយចំណាយហ្នឹងបាទបន្តិចនៅនោះតំណែងទីផ្សារឡើងថ្លៃទាំងអស់បងប្អូនសាំងលើឡើង5000ជាងហើយ បាទតំណែងទីផ្សារផ្សេងផ្សេងឡើងថ្លៃទាំងអស់បាទឡើងថ្លៃទាំងអស់ជួពលរដ្ឋបានលុយពីណាមកគឺអត់មានលុយទេការងារកំពុងខ្វះខាតអ្នកខ្លះពាក់ធនាគារវ៉ាន់កវេទនារស់នៅតោកយ៉ាក់បាទតោកយ៉ាក់រស់នឹងដូចស្លាប់ស្លាប់ដូចរស់រាល់ថ្ងៃមួយថ្ងៃមួយថ្ងៃដេកបារម្ភថាខ្លាចធនាគារអស់រឹបយកផ្ទះកាលមុនខ្លាចគេអស់រឹបយកដីស្រែណាឥឡូវអត់ទេបងប្អូនគឺយកប្លង់ផ្ទះដាក់ទៀត ដើម្បីបានលុយនោះក្រទ្រង់ជីវភាពដល់អសន្នសិនប៉ុន្តែដល់ពេលរលុយសងទៅវិញវាអត់មានអញ្ចឹងបង្ខំចិត្តចំណាក់ស្រុកមកប្រទេសថៃបាទចំណាក់ស្រុកមកប្រទេសថៃបាទមកដល់ថៃមានបានទៅធ្វើណាត់ទាល់ត្រូវបានគេចាប់នៅកណ្ដាលផ្លូវចាច់បោកមេខ្យល់អស់3 4 500ដុល្លារផ្សេងទៀតហើយចាប់បញ្ជូនទៅវិញទៀតអ្នកខ្លះក៏រងរបួសត្រូវគេបាញ់ត្រូវគេវាយត្រូវគេធ្វើបាបអ្នកខ្លះក៏ពិការបាក់ដៃបាក់ជើងពេលទៅពលរដ្ឋខ្មែរយើងរងគ្រោះអត់ចប់ អត់ហើយតែមេដឹកនាំខ្មែរយើងមានលុយហ៊ូហាពាក់នាឡិកាបើតាមមកដល់ពេលនេះខ្ញុំដឹងព័ត៌មានគឺនាឡិកាលោកហ៊ុនសែនតម្លៃមិនក្រម5មិនក្រម4លាននេះបាទមិនក្រម4លាន3លានជាង4លានរហូតដល់11គ្រឿងបាទបាទបាទ11គ្រឿងបងប្អូនណាហើយនឹងយើងអត់តនិយាយពីក្បោបប្រពន្ធគាត់តម្លៃ4 10 20 10000 5 10000ដុល្លារផងបាទ ហើយពលរដ្ឋខ្មែរយើងរងគ្រោះរាល់ថ្ងៃបានមួយថ្ងៃបាយ3ពេលស្ទឹងទាំងគ្រប់ផងហេតុអីបានមេដឹកនាំប្រទេស មានលុយច្រើនម្លេះ ទិញរកាលតម្លៃរាប់លាន ដល់ទៅ11គ្រឿងណាទិញយន្តហោះណាធ្វើផ្ទះខ្លួនឯងគ្រប់ទីកន្លែងមន្ត្រី ធំធំទិញសញ្ជាតិទិញដីនៅអាមេរិកកាំងរាប់រយហិកតាទិញដីនៅអូស្ត្រាលីនៅ កាណាដានៅយូសឡែមជាយន្តហោះសឹកផ្ទាល់ខ្លួនណាសូម្បីតែចៅហ៊ុនសែនមិនទាន់ចេះរកស៊ីអីបាន100ផងមានលទ្ធភាពទិញយន្តហោះដឹកសង្សារដើរលេងទៅសិង្ហបុរីទៅសិង្ហបុរីណាថ្ងៃខួបកំណើតឬថ្ងៃបុណ្យសង្សារអញ្ចឹងទៅបងប្អូនប៉ុន្តែពលរដ្ឋខ្មែរសាមញ្ញវិញដើរដេកតាមសញ្ញាសញ្ញាផ្ទះគេតាមក្រុមស្ពាន ឬក៏អ្នកខ្លះហូបបាយបង្ក្រប់ដេកដាច់ពោះស្លាប់តាមក្រមស្ពានអណោះអត់ធន់ទេលោកតានិយាយបងប្អូនជួយរំជើងអត់ធន់ទេហើយបងប្អូនខ្លះឃើញតែមានផ្ទះល្មមលមនៅដែរប៉ុន្តែសួរមើលអ្នកណាថាមិនស្ពាក់បំណុលធនាគារបាទអ្នកណាថាមិនស្ពាក់បំណុលធនាគារមិនថាជួគណៈបកប្រជាជនជួគណៈបកសង្គ្រោះជាតិពលរដ្ឋទូទៅគឺសុទ្ធតែចម្ពាក់បំណុលធនាគារទាំងអស់រាល់ថ្ងៃតិចតួចណាស់អ្នកដែលមិនស្ពាក់បំណុលគេ សូម្បីតែគ្រួសារខ្ញុំក៏ជាពាក់បំណុលធនាគារនេះរាល់ថ្ងៃណាគឺ ខ្មែរយើងមានការខ្ចីបុលធនាគារនេះច្រើនណាស់ពីមុនមកដោយមានការចោទប្រកាន់ថាលុយជាពាក់បំណុលជាលុយរបស់រដ្ឋឥឡូវនេះគេដូរ logo ដាក់ជាធនាគារឯកជនមិនមែនរបស់រដ្ឋទេប៉ុន្តែសួរថាអាធនាគារទាំងអស់ហ្នឹងបើអត់មានរដ្ឋនៅពីក្រោយខ្នងសួរវិឈរជើងជាប់អត់អត់មានភាគហ៊ុនរបស់ តកូលហ៊ុននៅក្រោយខ្នងឈរជើងជាប់អត់ឧទាហរណ៍ដូចធនាគារកណារយាចាណាបងអូនកណារយាអេស៊ីដាអស់នេះគឺសុទ្ធតែ មានមន្ត្រី ក្រាក់ក្រាក់ នៅក្រោយខ្នងការពារណានេះចាំជម្រាបលោកតាយាយជនរំជាតិអវ៉ាន់ជ្រាបចឹងចឹងបញ្ហាស្រុកខ្មែរសពថ្ងៃនេះគឺជំងឺមហារីករវាងមេដឹកនាំប្រទេសនិងប្រជាពលរដ្ឋខ្មែរមិនអាចដោះស្រាយបាន ដោះស្រាយបានទាល់តែបដូរមេដឹកនាំដឹកនាំប្រទេសនេះ បានយើងអាចដោះស្រាយបាន ដោយសារម៉េចដោយសារមន្ត្រីក្រមរបបលោកហ៊ុនសែននេះ ពុករលួយជាប្រព័ន្ធដែល លោកហ៊ុនសែនមិនអាចដោះស្រាយជូនពលរដ្ឋបាន ជាពិសេសជំងឺមហារីកដីធ្លីនេះគឺមានកើតមានរាល់ថ្ងៃកើតរាល់មានគ្រប់ពេលវេលាគ្រប់ទីកន្លែងទាំងអស់នៅប្រទេសកម្ពុជា បាទនៅប្រទេសកម្ពុជា ចឹងជំងឺដែលយើងត្រូវព្យាបាលនោះគឺបដូរលោកហ៊ុនសែនចេញបាទនិយាយត្រង់ត្រង់ចឹងមកបាទត្រូវបដូរលោកហ៊ុនសែនចេញហើយយើងដាក់មេដឹកនាំដែលមានចំណេះដឹងឧត្តមឧត្តមមានចំណេះដឹងខ្ពស់ដែលអាចមើលទៅថាជួយដល់ពលរដ្ឋខ្មែរយើងផុតពីក្តីឈឺចាប់ផុតទុក្ខវេទនាអានឹងបានកើតតែបើនៅដូចមេដឹកនាំរាល់ថ្ងៃនេះអត់ធ្វើឲ្យកើតទេបងប្អូនដើរប្រច្រាស់ទិសគាត់តែមកចូលឆ្លងឆ្នាំ 2021ចូល2022មិនទាន់បាន10ថ្ងៃនោះថ្ងៃទី7ទី8តាំងខ្លួនជាមេរាសៀនតាំងខ្លួនជាមេដឹកនាំប្រទេសកម្ពុជាដើរម្ចាស់ទិសទៅប្រទេសភូមាឲ្យគេតកោលទោសអន្តរជាតិកោលទោសអង្គការចំនួនជាង200អង្គការ បានកោលទោសលោកហ៊ុនសែនមិនគ្រប់គ្រងទស្សនកិច្ចរបស់លោកហ៊ុនសែនប្រជាពលរដ្ឋភូមាជិត100លានបាទជិត100លានអ្នកប្រជាពលរដ្ឋភូមាជិត100លានស្កោលទោសលោកហ៊ុនសែន ចូលទៅเพจលោកហ៊ុនសែន comment ដាក់លោកហ៊ុនសែនទៅដល់ភូមិនឹងស្លាប់ពាក្យថារិទ្ធបាទរិទ្ធនឹងស្លាប់បាទមានន័យថាស្លាប់ដល់ទៅពេលខ្លាំងពេកទៅធ្វើឲ្យលោកហ៊ុនសែនបង្ខំបិទ comment នៅ ក្នុងเพจរបស់គាត់បងប្អូនបងប្អូនបីក្នុងបណ្ដាញសង្គមណាលោកហ៊ុនសែនខ្លាំងអីតែខ្មែរនេះឯងពួកពលរដ្ឋភូមិគេស្រោកគ្នាគេចូលមកเพจលោកហ៊ុនសែនបាទគេយកเพจលោកហ៊ុនសែនបាញ់ចូល Twitter ថា បើចង់ចូលទៅ Twitter ចង់ចូលទៅ Payload សែននេះចុចតាមឈ្មោះនេះទៅគេចូលមកដាក់បណ្ដាសាលោកហ៊ុនសែននៅ ក្នុង page បងប្អូន copy ជាភាសាភូមា ប្រែជាភាសាខ្មែរតាម Google បងប្អូនឃើញថា គេនិយាយអាក្រក់ប៉ុណ្ណាពីលោកហ៊ុនសែនណាពីលោកហ៊ុនសែនអាម៉ាស់ប៉ុណ្ណាបងប្អូនអាម៉ាស់ប៉ុណ្ណាណា ចឹងទៅឲ្យភូមិមាឈប់បាញ់ចរចាឈប់បាញ់គ្នាទៅរួចអត់លោកហ៊ុនសែនគាត់ទៅគ្រប់ក្នុងថ្ងៃទី7ហ្នឹងមៀងអង្លាំងប្រលះប្រជាពលរដ្ឋខ្លួនឯង11នាក់ស្វាគមន៍លោកហ៊ុនសែនជាចំណងដៃសម្រាប់ចោល6នាក់បាញ់ចំក្បាលចំដើមទ្រូងចំដោះណាយើងឃើញក្នុង Twitter ខ្ញុំអាណ້ອຍអត់ធំមែនទេបងប្អូនគេបងប្អូនយើងបងគេបងយើងឪពុកម្ដាយគេឪពុកម្ដាយយើងបងប្អូនឥឡូវហ្នឹងពមៀនយុគមិញបើតាខ្ញុំស្ដាប់ លោកតាឆោមឆាយាគាត់និយាយរំអៀងទៅរកលោកហ៊ុនសែនគាត់ថាភូមិមួយនោះដែលមានឡើងគម្រាមយកយន្តហោះទម្លាក់គ្រាប់បែកកំតិចភូមិនឹងចោលតែម្ដងបាទកំតិចភូមិនឹងចោលឃើញលោកហ៊ុនសែនថាទៅចរចាគ្នាឲ្យឈប់បាញ់សួរថាលោកហ៊ុនសែនខ្លួនឯងជាអ្នកណាជាអ្នកណាហេតុអីបានទៅមានសិទ្ធិភាពបញ្ជាលោកមៀងឡាំងឲ្យឈប់បាញ់រកឹកដែល ពាក់ដែលគេហៅថារដ្ឋាភិបាលស្រមោលស្របច្បាប់ទទួលស្គាល់អន្តរជាតិដែលកងកម្លាំងទាំងអស់នោះដែលជាអតីតអ្នក ដែលគេហៅថាជាប់ឆ្នោតជាង80%ហើយលោកនាងកម្លាំងខ្លួនឯងធ្វើរដ្ឋបហាប្លន់អំណាចពីគេនោះចុះបើលោកហ៊ុនសែនខ្លួនឯងមានប្លន់អំណាចចឹងវិញមិនដែរក្នុងការដឹកនាំនេះជាសំណួរណាបងប្អូនជនគុំជាពិចារណារបស់គ្នាចឹងហើយបានខ្ញុំសរសេរ ក្នុង caption បង្ហោះបណ្ដាញសង្គមរបស់ខ្ញុំ account របស់ខ្ញុំថាលោកហ៊ុនសែនបង្ហើមជីវិតចុងក្រោយរបស់គាត់ គឺភាពអាម៉ាស់របស់គាត់ជាង40ឆ្នាំនេះបំផ្លាញត្រឹមតែប្រទេសភូមាក៏ដូចជាពលរដ្ឋភូមាដាក់បណ្ដាសាគាត់បាទដាក់បណ្ដាសាគាត់លាខ្មេះគាត់គ្រប់សពបែបយ៉ាងយករូបថតគាត់ទៅជន់ជើងយករូបថតគាត់ទៅដុតយករូបថតគាត់ ទៅគប់ក្នុងលិមួកក្នុងប្រគុណក្នុងអី គឺមានរូបភាពច្រើនណាស់បងប្អូននៅក្នុងបណ្ដាញ YouTube ឬបងប្អូនក្នុងបណ្ដាញ Twitter បងប្អូនណាប្រទេសភូមាគេចូលចិត្តលេង Twitter បាទឬក៏ page បាទបងប្អូននៅក្នុង page ណានេះហើយគឺជាភាពអាម៉ាស់មួយដែលដឹកនាំប្រទេសជាង40ឆ្នាំពលរដ្ឋខ្លួនឯងឈឺចាប់រាល់ថ្ងៃប្លន់ដីផ្ទះសម្បែងឈូសឆាយរំលាយកាប់ព្រៃឈើគ្រប់បែបយ៉ាងដោះស្រាយមិនចេញខ្លាចជាជំងឺមហារីក តាមខ្លួនឯងគុកអាចស្អុយងោងទៅដោះស្រាយពីភូមិគេជឿដែរអន្តរជាតិគេជឿដែរណាអានេះឲ្យដែលខ្ញុំមើលឃើញថាជាភាពអាម៉ាស់មួយរបស់លោកហ៊ុនសែនចុងក្រោយនៃជីវិតរបស់លោកហ៊ុនសែនបងប្អូនដើរស្រាតខោចូលប្រទេសភូមិបងប្អូនណាដើរស្រាតខោលោកហ៊ុនសែនស្រាតខោទៅណូលណូលហ្មងបាទមិនត្រឹមស្រាតខោជាប្រវត្តិភូមិស្វាគមន៍ដុតរូបថតជាន់ជើងហើយចូលទៅ comment page លោកហ៊ុនសែនដាក់បណ្ដាសារលោកហ៊ុនសែនគ្រប់បែបយ៉ាងអស់ បងប្អូនបកប្រែ copy ជាភាសាភូមាចូល Google Translate ជាភាសាខ្មែរបងប្អូនឃើញខ្លឹមសារដែរប្រជាពលរដ្ឋឌីលខ្មែរលោកហ៊ុនសែនទៅប៉ុណ្ណាបងប្អូនណាអានេះខ្ញុំមិនមែននឹកឃើញយកមកនិយាយទេណាខ្ញុំនិយាយទៅមើល comment ហ្នឹងបាទដឹងថាលោកហ៊ុនសែនអាម៉ាស់ប៉ុណ្ណាតែខ្ញុំឈឺចាប់ទេខ្ញុំឈឺចាប់ជំនួសលោកហ៊ុនសែនដោយសារគាត់ជាមេដឹកនាំប្រទេសកម្ពុជាមួយ ហេតុអីបាននាំនាវាកម្ពុជាទៅស្អុយឈ្មោះជាមួយលោកហ៊ុនសែនប៉ុន្តែខ្ញុំជឿជាក់ថាប្រជាពលរដ្ឋភូមាគាត់មិនខឹងប្រជាពលរដ្ឋខ្មែរនេះក៏ខឹងបុគ្គលលោកហ៊ុនសែនបាទព្រោះប្រជាពលរដ្ឋខ្មែរក៏រងគ្រោះ នៅកងការគ្រប់គ្រងរបស់លោកហ៊ុនសែនផងដែរបាទនេះខ្ញុំចង់និយាយប្រាប់បងប្អូនតែនិយាយអញ្ចឹងណាពលរដ្ឋភូមាគាត់សិតណាជាចេះដឹងដោយតែពលរដ្ឋខ្មែរណាគាត់រងគ្រោះដូចយើងដែរពលរដ្ឋខ្មែរកំពុងរងគ្រោះដោយរបបហ៊ុនសែនហើយ ហើយពលរដ្ឋភូមិនឹងរងគ្រោះដោយរបបហ៊ុនសែនដែលទៅគ្រប់គ្រងលោកមាំងកម្លាំងទៀតអានេះហើយដែលខ្ញុំចង់និយាយជំរាបប្រាប់បងប្អូនជនរួមជាតិអញ្ចឹងបាទបាទបាទទីខ្ញុំអរគុណខ្ញុំសូមអធិប្បាយនិយាយប្រពន្ធនេះចោះដោយសារពេលវេលាក៏ច្រើនណាស់ដែរបាទក៏ច្រើនណាស់ដែរហើយខ្ញុំសូមអភ័យទោសដោយសារការនិយាយស្ដីយំកាលលឹះលួស ខុសឆ្គងដោយប្រការណាមួយពេលខ្លះខ្ញុំនិយាយទៅលើសចឹងខ្ញុំសូមអភ័យទោសក្រោយបីបើសារពាក្យខ្លះវាជ្រុលបាទវាជ្រុលបន្តិចបន្តួចបាទព្រោះការនិយាយរបស់ខ្ញុំមិនមែនជាអានសិភៅឬក៏មិនមែននេះគឺនិយាយចេញពីបេះដូងចេញពីមើលឃើញស្ដាប់ឬការគិតដឹងនៅក្នុងខួរក្បាលរបស់ខ្ញុំមិនបានចេញពីអ្នកណានិយាយពីណាពីណាអត់ទេបាទគឺការយល់ឃើញមើលឃើញប្រទេសជាតិយើងកំពុងគ្រោះថ្នាក់ កំពុងរងគ្រោះកំពុងដែលមេដឹកនាំកម្ពុជា ទទួលរងភាពអាម៉ាស់ទាំងលើឆាកជាតិនិងអន្តរជាតិរាល់ថ្ងៃនេះចឹងហើយតាមនេះខ្ញុំមានការសោកស្ដាយបាទខ្ញុំសោកស្ដាយមែនទែនបាទតែទោះយ៉ាងណាខ្ញុំជឿជាក់ថាយើងនឹងមានការផ្លាស់ប្ដូរឆាប់ឆាប់ជាក់ជាមិនខានខ្ញុំជឿជាក់ថាយើងមិនអាចអស់សង្ឃឹមទេ បាទមិនអាចគាត់ទោះបីលោកហ៊ុនសែនខំលើកស្ទួយកូនគាត់ឲ្យឡើងយ៉ាងណាក៏ដោយខ្ញុំជឿជាក់ថា ក្នុងជួរគណៈបកប្រជាជនក៏គេមានមន្ត្រីល្អល្អផងដែរដូចជាសម្ដេចសខេងណាសម្ដេចហេងសំរិនឬអ្នកអតីតអតីតដែលតស៊ូជាមួយលោកហ៊ុនសែនគេមិនសប្បាយចិត្តយកហ៊ុនម៉ាណែតមកជន់លើក្បាលពួកគាត់ទេបាទពួកអ្នកចាស់ចាស់ទាំងអស់ហ្នឹងពួកគាត់មានសមត្ថភាពណាអ្នកមួយចំនួនផ្សេងទៀតដែលពួកគាត់មានសមត្ថភាពដឹកនាំក្នុងគណៈបព្វជិជនហើយយកក្មេងតាន់រូបលេងលើក្បាលមកដឹកនាំមកដើរជន់ក្បាលគាត់ខ្ញុំជឿជាក់ក្នុងជួរគណៈបព្វជិជន គាត់គិតមិនខុសពីខ្ញុំប្រហែលនេះបាទនេះខ្ញុំចង់ជម្រាបប៉ុណ្នេះបាទអរគុណណាស់ចំពោះការតាមដានអធិប្បាយរបស់ខ្ញុំបាទដល់បងប្អូនជនជាតិទាំងអស់ដែលកំពុងតាមដាននិងទស្សនាទោះខ្ញុំនិយាយទៅខុសឆ្គងបន្តិចបន្តួចយ៉ាងណាខ្ញុំសូមអភ័យទោសសូមអត់ទោសដោយសារខ្ញុំនិយាយมันមានគេថាគំរូសភើគំរូអីយ៉ាងម៉េចមិនទេអត់ទេបាទគឺយើងនិយាយចេញពីទឹកចិត្តចេញពីអ្វីដែលយើងទទួលបានព័ត៌មានតាមដានព័ត៌មាន ឯករាជ្យដោយអាស៊ីសេរី VOD ឬ VOA ណាដែលយើងទទួលបាននៅព័ត៌មានទាំងអស់នេះมันអាចចុះបំភ្លឺអីបានទេគឺនិយាយការពិតហើយជាពិសេសចុងក្រោយនេះខ្ញុំមិនបានបកស្រាយពីបញ្ហាលោកគ្រូរងឈុនតែសូមតឡាការដំបងរាជធានីពេញមកប្រទេសជិតខាងគាត់ចង់មកប្រទេសថៃព្យាបាលជំងឺដែលគាត់មានជំងឺខាងអង្គការពេទ្យលីកាដូថាមានជំងឺថាគ្រោះកម្រងនោមគៀបសម្ពាធឈាម គាត់នឹងអាចនឹងលើសឈាមគាត់អាចមានជំងឺស្អីផ្សេងផ្សេងទៀតនោះគាត់ចង់មកព្យាបាលប្រទេសជិតខាងដោយសារគាត់អត់ជឿលើលើមន្ទីរពេទ្យនៅប្រទេសកម្ពុជាបងប្អូនដឹងហើយ ថាប្រទេសកម្ពុជាមន្ទីរពេទ្យគេអត់មានឲ្យតម្លៃទេភាគច្រើនណាអត់ឲ្យតម្លៃទេជាពិសេសលោកហ៊ុនសែនខ្លួនឯងនិងមន្ត្រីរបស់គណៈបព្វជិជនអ្នកមានលុយទាំងអស់មិនដែលព្យាបាលនៅទីពេទ្យកាឡាម៉ែបងប្អូនគាត់តែគ្រុនក្តៅបន្តិចហ្នឹងគេឡើងខ្លួនហោះរុយឡើងមកសិង្ហបុរីមកថៃមកប្រទេស ចិត្តខាងនេះបាទទៅវៀតណាមទៅអីគេអត់ដែលនៅមើលប្រទេសខ្មែរគេថាដឹងអសុខខ្មែរហ្នឹងពេទ្យមិនទាំងអស់ទេបងប្អូនណាប៉ុន្តែនៅក្នុងពេទ្យការគ្រប់គ្រងរបស់មន្ទីរពេទ្យហ្នឹងវាអត់មានសមត្ថភាពព្យាបាលអ្នករងគ្រោះមែនតែនទៅតែឈឺមមមគេទុកទាល់តែងាប់អ្នកខ្លះទៅគ្នាអត់លុយបុកគ្រោះថ្នាក់សារាចរយកទៅទុកអត់មានបងប្អូនសាច់ញាតិគេទុកឈឺបកាច់នៅលើអាទេសរុញនឹងចោលទៅតើបងប្អូនទៅដល់បានរុញចូលសង្គ្រោះតើមានសោកប៉ាន់លុយកាក់អី គេខ្លះខ្លះចឹងទៅបានគេយកទៅព្យាបាលគេអត់ទាទៅបង់លុយសិនបាទទៅបង់លុយគ្រប់ចំនួនដែលគេទៅសេក្នុងកាយបាត់ហើយយកមកបង្ហាញពេទ្យគេព្យាបាលទៀតវាខុសពីប្រទេសថៃឬប្រទេសគេផ្សេងផ្សេងដែលគេជួយសង្គ្រោះជីវិតមនុស្សសិនបានគេគិតរឿងលុយតាមក្រួយមានបង់មានបង់គេឲ្យអ្នកឯងរបង់តាមប្រព័ន្ធធនាគារតាមខែមួយខែប្រហែលខែប្រហែលតាមអ្វីដែលអ្នកឯងកិច្ចសន្យាជាមួយគេណាប្រទេសគេគេធ្វើដល់ប៉ុណ្ណឹងចុះខ្មែរយើងវិញ ជុំអាបកាយអាបកាច់អាអីអាលោកខែនោះក៏ឡើងឡើងស្បូព្រមពៀតអុកញ៉ៅឡើងឡើងច្រើនម្លេះចុះសុខភាពប្រជាពលរដ្ឋខ្មែរអីក៏វេទនាមែនលោកអើយមើលទៅខ្ញុំនិយាយមិនអស់ហើយបងប្អូនតើនិយាយជុំជាតិសូមបដិសិនចាស់ដោយសារពេលវេលាយើងនឹងមានឱកាសជួបគ្នាពេលក្រោយក្រោយទៀតបាទអញ្ចឹងសង្ឃឹមថាបងប្អូនជនជាតិជួយ like ជួយ share នេះហើយជូនពរសុខភាពល្អ អាយុយឺនយូរនិងសូមឲ្យរួចផុតពីជំងឺជំងឺម៉ាក្រុងថ្មីនេះបាទដែលឆ្លងប៉ុន្តែបើតាមប្រសាសន៍លោកប្រធានសំស៊ីថាឈឺឆាប់ឆ្លងក៏ឆាប់ជាដែរដោយសារជំងឺនេះមិនធ្ងន់ធ្ងរខ្លាំងទេបាទប៉ុន្តែទោះបីយ៉ាងណាក៏យើងត្រូវតែការពារសន្តិសុខសុខភាពរបស់យើងផងដែរបាទជាចុងក្រោយនេះគឺជូនបទចម្រៀងមួយបទដែលមានចំណងជើងថាសាមគ្គីបាទ បទនេះគឺមានអត្ថន័យបងប្អូនស្ដាប់ទាំងអស់គ្នាហើយអរគុណច្រើននឹងជួបគ្នាពេលក្រោយបាទសូមអរគុណសូមជម្រាបលា